Hello ជំរាបសួរបងប្អូនជំរាបសួរជួបគ្នាជាថ្មីម្ដងទៀតទៀតណាបាទជួបជាមួយនឹងខ្ញុំកណាខ្ញុំបាទជាថ្មីម្ដងទៀតតាមទូរទស្សន៍ចល័តបាទទូរទស្សន៍មនសិការចល័តតាមដងវិថីបាទទូរទស្សន៍ចល័តផ្សាយបន្តផ្ទាល់ទៀតណា បាទចននេះចននេះស្វាគមន៍បាទជាមួយនឹងមនសិការចល័តបាទតាមដងវិថីអឺខ្ញុំចង់ចូលរួមអាប់ដេតនៅរឿងថ្មីថ្មីបាទរឿងថ្មីថ្មីមានរឿង ការលើកឡើងរបស់អឺមហាអំណាចពូទីនយើងហៅអញ្ចឹងទៅហៅអំណាចពូទីនហើយនឹងការលើកឡើងរបស់ដេជោកុយថ្មីថ្មីហ្នឹងក្តៅក្តៅហុយហុយបាទក្តៅក្តៅហុយហុយពូកុយមួយពូទីនអឺមួយពូពីងហើយនឹងពូកុយបាទពូកុយ ដែលយើងហៅថាពូជោកុយនោះខ្ញុំឃើញពូជោកុយគាត់និយាយប្រហែលនាទីមុនហ្នឹងឯងបាទនិយាយហ្នឹងមិនមែនប្រហែលនាទីទេយូរនិយាយហ្នឹងយូរម៉ោងហើយប៉ុន្តែឃើញអា fresh new គេកាត់ខ្លីខ្លីយកមកបង្ហោះហ្នឹងប្រហែលនាទីមុនហ្នឹងឯងមែនទេថ្ងៃនេះខ្ញុំថាអត់ចង់ live ទេប៉ុន្តែដោយសារតែ ឮពូកុយនិយាយចឹងទៅក៏អឺឡាយតិចទៅមុនទៅដល់គេហដ្ឋានទៀតណាបាទហើយស្វាគមន៍បងប្អូនទាំងអស់គ្នាទៀតណាដែលតាមដានទូទស្សន៍ចល័តមនសិកាដែលផ្សាយដោយខ្ញុំកណាខ្ញុំសម្ដេចដេជោឡុងបាទសម្ដេចដេជោឡុងបងប្អូនខ្លះគាត់ឮតែខ្ញុំហៅខ្លួនឯងសម្ដេចដេជោឡុងអញ្ចឹងគាត់ តើអើយអាឡុងអាអញអេអេអាឥឡូវវាពួក CVP ខ្លះមិនដឹងអាសម្ដេចស្អីទេអាអាសម្ដេចអីហើយនឹងអាសម្ដេចអីអីខ្ញុំថាអើអាសម្ដេចអីនៅស្រុកខ្មែរទៅទេអាសម្ដេចនេះមិនមែនសម្ដេចអីសម្ដេចដេជុឡុងអាសម្ដេចអីនៅស្រុកខ្មែរ អឺឥឡូវនិយាយពីរឿងសំខាន់វិញម្ដងបងប្អូនណាឥឡូវយើងបងប្អូនមួយចំនួន ដឹងហើយ ពីរឿងបញ្ហាការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃនៃប្រទេសអ៊ុយក្រែនបងប្អូនបានតាមដាននៅរឿងនឹងយ៉ាងយកចិត្តទុកដាក់ ជាពិសេសបងប្អូន នៅ ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាបងប្អូននៅសហគមន៍អឺរ៉ុបបងប្អូននៅអូស្ត្រាលីកាណាដានៅស្រុកខ្មែរយើង បងប្អូនមិនសូវខ្វល់ទេបាទមិនសូវខ្វល់ប្រមាណពីរឿងស្រុកខ្មែរយើង ពីរឿងសង្គ្រាមរវាងប្រទេសរុស្ស៊ីរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនហ្នឹងគឺថា ខ្មែរយើងមិនសូវជារវល់ប្រមាណទេណាមិនសូវជាយកចិត្តទុកដាក់ប្រមាណទេប៉ុន្តែខ្ញុំយល់ថាការដឹងអំពីព័ត៌មាន ពិភពលោកជារឿងល្អសម្រាប់យើងទាំងអស់គ្នាជាពិសេសអឺបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសបងប្អូនត្រូវតាមដានរឿងនឹងយកចិត្តទុកដាក់មែនតើ ព្រោះរឿងអ៊ុយក្រែននិងរឿងប្រទេសកម្ពុជាគឺអត់ខុសគ្នាប្រមាណទេដូចគ្នាបាទដូចគ្នាឥឡូវយើងនិយាយអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងបញ្ហាទុនកម្មសេដ្ឋកិច្ចទៅចោះទុនកម្មសេដ្ឋកិច្ចមួយផ្នែកសិនចោះយើងឃើញថារយៈកាលប្រហែលថ្ងៃនេះរូបិយប័ណ្ណរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះរហូតដល់ដក12ទៅ30%ណា12ទៅ30%មានន័យថាលុយរបស់រុស្ស៊ីហ្នឹងតែរូបិយប័ណ្ណរបស់រុស្ស៊ីហ្នឹងបានធ្លាក់ចុះដល់កម្រិតកំពូលយើងនិយាយថាលុយហ្នឹងវាលែងទៅជាលុយហើយវាទៅជាវាទៅជាសម្រាម វាទៅជាស្អីចឹងណា ទៅជាសម្រាមទៅជាស្អីចឹងហើយបាទអានឹងនិយាយពីបញ្ហារូបិយប័ណ្ណនៃរបៀលលុយរបស់រុស្ស៊ីបាទនិយាយអំពីបញ្ហារឿងបញ្ហារឿងការចំណាយរបស់រុស្ស៊ីមកលើកងកម្លាំងរបស់ខ្លួនដែល មកប្រទេសអ៊ុយក្រែនអឺថ្មីថ្មីនេះក្រមណែជំនាញផ្នែកយុទ្ធសាស្ត្ររបស់ប្រទេសអង់គ្លេសគេបានស្រាវជ្រាវថារុស្ស៊ីចំណាយថវិកានៅក្នុងមួយថ្ងៃមិនក្រោមពី20,000លានដុល្លារនៅក្នុងការប្រើប្រាស់ ទាំងស្បៀងទាំងប្រេងទាំងការធ្វើដំណើរសពបែបយ៉ាង ទាំងអាវុធគឺមិនក្រោមពី20,000លានដុល្លារនៅក្នុងមួយថ្ងៃហើយប្រសិនណាបើរុស្ស៊ីបើរុស្ស៊ីនឹងมันអាចច្បាំងដណ្ដើមយកទីក្រុងគៀវឬក៏มันបានដណ្ដើមជ័យជំនះទាំងស្រុង នៅទូទាំងប្រទេសអ៊ុយក្រែនទេមានចំនួនតែ10ថ្ងៃទេរុស្ស៊ីនឹងចាញ់នឹងចាញ់សង្គ្រាមហ្នឹងហើយគឺឲ្យតែអ៊ុយក្រែនទប់បាន10ថ្ងៃ ឬក៏យើងប្រើពាក្យមួយម៉ាត់គឺត្រឹម2សប្តាហ៍ឲ្យតែទប់បានត្រឹម2សប្តាហ៍រុស្ស៊ីដឹងតែពីចប់ចប់មហាអំណាចអាចគោ អានឹងយោងទៅតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រអឺសង្គ្រាមរបស់ប្រទេសអង់គ្លេសណាដែលគេសើជ្រាវដែលគេសើជ្រាវឃើញចឹងពីព្រោះមួយថ្ងៃ ចំណាយអស់20,000លានដុល្លារបាទមួយថ្ងៃ ចំណាយអស់20,000លានដុល្លារចុះ10ថ្ងៃចំណាយអស់ប្រមាណហើយបើសិនណាជាអ៊ុយក្រែនទប់បាន10ថ្ងៃ ទៅ2សប្តាហ៍ គឺគឺរុស្ស៊ីដឹងតែពីយ៉ាប់បច្ចុប្បន្ននេះនិយាយអំពីកម្លាំងទាហានរបស់រុស្ស៊ីវិញទាហានមួយចំនួនរបស់រុស្ស៊ីបានចុះចូលជាមួយនឹងអ៊ុយក្រែនទាហានមួយចំនួនទាហានមួយចំនួនទៀតរត់ចោលសមរភូមិដោយបោះរត់ក្រោះចោលរត់ចោលសមរភូមិ ទាហានមួយចំនួនទៀតត្រូវបានអ៊ុយក្រែនចាប់ត្រូវបានទាហានរបស់អ៊ុយក្រែននឹងចាប់ ពេលដែលទាហានអ៊ុយក្រែនចាប់នឹងទាហានអ៊ុយក្រែនអត់មានធ្វើបាបទេគេឲ្យអាហារហូបចុកគ្រប់គ្រាន់សម្រាប់ទាហានរុស្ស៊ីហើយគេគ្រាន់តែមានការសួរនាំថាហេតុអីបានជាមកវាយប្រទេសគ្នាឯងដូចជាបងប្អូនដូចជាអីចឹង ពួកទាហានរុស្ស៊ីថាអត់ដឹងអ្នកខ្លះអត់ដឹងថាគេឲ្យមកវាយនឹងផងគេថាឲ្យមកវាយខាងពួកអីណាអឺស្អីណាណាស៊ីណាអីណាណៃនោះអឺតែពួកណាស៊ីថ្មីអីពួកបដិវត្តថ្មីអីលាក់នឹងលាក់អីជាដើមអញ្ចឹងទៅអញ្ចឹងមានន័យថាពួកអឺ អាទាហានរបស់រុស្ស៊ីនឹងមេបញ្ជាការរបស់ពួកគេនឹងគឺកុហកគេកុហកពួកគេហើយគ្នាក្មេងៗហ្នឹងបងប្អូនណានេះក្មេងៗទេមកចឹងទាហានដែលស្លាប់មកទល់គ្នានឹងបច្ចុប្បន្នហ្នឹងមាន570 71នាក់ទាហានរុស្ស៊ីដែលស្លាប់មាន571នាក់ហើយបើនិយាយពីរត់ពីសដែក គឺបាញ់កំទេចច្រើនជាងគេរត់ពីដែកហើយនឹងកប៉ាល់ហោះចម្បាំងហើយនឹងកតុំរុយមាន29 29និយាយរួមនិយាយរួមរុស្ស៊ីខាតខាតច្រើនណាបាទខាតច្រើនអឺការចូលមកលុកលុយប្រទេសអ៊ុយក្រែនហ្នឹងយើងយើង ដឹងថារុស្ស៊ីហ្នឹងខាតច្រើន ហើយរឿងទាហានរត់ចោលជួររឿងទាហានចុះចូលអីហ្នឹងគឺក្រសួងការបរទេសរុស្ស៊ីអ្នកនិយាយតែម្ដងបាទកូននាគទេពសង្ស័យតែរុស្ស៊ីនឹងចាញ់បោកចិននឹងឯងអាពូទីននឹងវាចាញ់បោកស៊ីជីនពីងនឹងឯងតិចទៀតដល់ដំណាក់កាលមួយ ស៊ីជីនពីងដោះដៃចេញមហាអំណាចរុស្ស៊ីលែងមាននៅលើពិភពលោកវាអាចវាអាចមហាអំណាចរុស្ស៊ីលែងមាននៅលើពិភពលោកណាវាអាចនៅតែមហាអំណាចពីរគឺមហាអំណាចចិនហើយនៅមហាអំណាចអាមេរិកខ្ញុំចង់ឲ្យមានតែពីរហ្នឹងបើសិនណាជាចិនចូលដៃជាមួយសហរដ្ឋអាមេរិកជាមួយ NATO អីបំផ្លាញអាពូទីននឹងចោល ខ្ញុំថាអូអស្ចារ្យហ្មងខ្ញុំគាំទ្រចិនហ្មងណាខ្ញុំគាំទ្រចិនអានឹងខ្ញុំណាព្រោះកុំឲ្យវាមាន3មានត្រឹម2បានហើយបាទមានត្រឹមតែ2បានហើយគឺមានអាមេរិកហើយនឹងចិនត្មងទៅបានហើយកុំឲ្យមាន3អញ្ចឹងបើសិនណាជាឥឡូវអាពូទីនវាខុសប៉ុណ្ណឹងបានវាជ្រុលខុសប៉ុណ្ណឹងហើយ ដាក់វាប្រហើយទៅមកទៅនាំនេះប្រហើយវាបដោយទៅបាទតែប៉ុន្តែឥឡូវវាមិនតាន់ខុសខ្លាំងមែនទេណាវាមិនតាន់ខុសខ្លាំងមែនទេបច្ចុប្បន្ននេះបើអាពូទីនដកចេញក៏យ៉ាប់វាយយកជ័យជំនះក៏យ៉ាប់ខ្ញុំគ្រាន់តែប្រាប់បងប្អូនទេសង្គ្រាមគឺវាអញ្ចឹង ដកចេញក៏យ៉ាប់វាយដណ្ដើមយកអ៊ុយក្រែនបានក៏យ៉ាប់គឺនៅតែយ៉ាប់ទាំងអស់អញ្ចឹងអំណឹសពេលពេលនឹងទៅខ្ញុំមិនដឹងថាជោគកវាសនារបស់អាពូទីននឹងវាទៅជាយ៉ាងណាទេជោគវាសនារបស់វាពីព្រោះរឿងវាមិនមែនរឿងតូចទេមិនមែនរឿងតូចមិនមែនតែរឿងណាតូមួយទេសប្តាហ៍ថ្ងៃនេះខ្ញុំប្រាប់ ចឹងហើយបានជាចង់ផ្ដាំទៅពួក ACPP ហើយនឹងហ៊ុនសែនដែរនៅឲ្យស្ងៀមបិទប្រវេទៅហ៊ុនសែនឯងបើប្រភ្លឺទេបិទប្រវេសិនទៅណាបិទប្រវេទៅកុំនិយាយអត្ថាធិប្បាយច្រើនពេកតែកាលណានិយាយអត្ថាធិប្បាយច្រើនពេកគេថាហ៊ុនសែនឯងប្រភ្លឺយល់ទេតាមយោបល់ខ្ញុំហ៊ុនសែនឯងបិទប្រវេមកនេះសិនទៅអាប្រវេថោកនឹងនោះ បិទប្រវេថោកនឹងទៅណាព្រោះខ្ញុំឃើញហ៊ុនសែននិយាយ2ថ្ងៃជាប់គ្នាខ្ញុំខ្ញុំមើលឃើញទៅខ្ញុំថាហ៊ុនសែនមិនគួរនិយាយទេបិទប្រវេថោកនឹងទៅ ប្រើប្រាស់សហគមន៍អាស៊ាន ប្រើប្រាស់សហគមន៍អាស៊ានមតិអាស៊ានគ្រាន់តែថ្លែងការនៅ ក្នុងជំហរអញ្ញាកដាលទៅបានហើយណាអានឹងជាយោបល់ខ្ញុំទេជាយោបល់ខ្ញុំទេណា បិទអាបវេថោកនឹងទៅកុំអួតថាអីចេញអីអឺដំបងធ្វើនាយករដ្ឋមន្ត្រីអីឥឡូវចង់ចេញធ្វើមកវិភាកអីអីណានៃចង់អីតាំងខ្លួនឯងជាអ្នកវិភាកអីសន្តិសុខអន្តរជាតិអីឈប់ធ្វើនាយករដ្ឋមន្ត្រីទៅបើចង់ទៅធ្វើវិភាកពងក្តោយនេះបែនឹងជាក្តោយទេហ៊ុនសែនយេត្រង់ចាំមើលខ្ញុំនិយាយពីរឿងហ៊ុនសែនវិភាក បាទខ្ញុំមិនតាន់ចូលរឿងហ៊ុនសែនវិភាគទេបងប្អូនខ្ញុំខ្ញុំឆ្លៀតឲ្យក្តរហ៊ុនសែនបន្តិចសិនខ្ញុំថាបើបិទប្របេទៅគ្រាន់បើជាងយេមិនដឹងជាវិភាគក្តរអីទេចេញមកវិភាគក្តរស្អីនោះណាទេមិនមែនជួយហ៊ុនសែនទេបងប្អូនណាខ្ញុំគ្រាន់តែនិយាយថាបើប្រភ្លឺនៅឲ្យស្ងៀមទុកឲ្យគេអ្នកលេង Facebook ដូចខ្ញុំឯនេះខ្ញុំនិយាយខុសអត់បញ្ហាទេណា ខ្ញុំនិយាយក៏អត់បញ្ហាទេព្រោះខ្ញុំមិនមែនអ្នកនយោបាយណាខ្ញុំមិនមែនអ្នកស៊ីឈ្នួលវិភាគណាខ្ញុំមិនមែនអ្នកនេះណាខ្ញុំគ្រាន់តែនិយាយទៅត្រូវក៏ត្រូវមិនត្រូវក៏ហីទៅបងប្អូនចាំតាមដានទៅមិនអញ្ចឹងណាបងប្អូនណោះហ្នឹងហើយអឺអានឹងរឿងខ្ញុំចង់បញ្ជាក់ថារុស្ស៊ីចេញក៏យ៉ាប់វាយយកអ៊ុយក្រែនបានក៏យ៉ាប់រឿងដូចខ្ញុំនិយាយចឹង ទោះជានៅថ្ងៃហ្នឹងរុស្ស៊ីបាននិយាយថាឲ្យប្រជាជននៅ ទីក្រុងគៀវទាំងអស់ចេញពីព្រោះរុស្ស៊ីនឹងវាយសម្រុកយ៉ាងខ្លាំងបើយោងតាមក្រសួងអឺការពារជាតិរបស់រុស្ស៊ីនឹងគេនិយាយថាកម្លាំងដែលមានសរុបប្រមាណនៅក្នុងប្រទេសអ៊ុយក្រែននឹងគេវាយសម្រុកយកទីក្រុងគៀវមួយ ឲ្យបានហើយកម្លាំងនៃការវាយសម្រុកនឹងគឺចំនួន80%នឹងគឺវាយសម្រុកឲ្យបាន នៅថ្ងៃហ្នឹងឬថ្ងៃស្អែកអានឹងបើយោងតាមអ្វីដែលក្រសួងអឺការពារជាតិក្រសួងអឺក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយបងប្អូនមើលបងប្អូន ថាមើលមើលឥឡូវនាំគ្នាគិតមើលតើវាយ៉ាងម៉េចណាអានឹងមួយមួយទៀតមួយទៀតពីរឿងអាវ័យពេលចរចាបងប្អូនខ្ញុំឃើញការលើកឡើងរបស់អ្នកចរចាប្រទេសអ៊ុយក្រែន គេនិយាយត្រូវគេនិយាយត្រូវគេនិយាយនៅក្នុងអធិបតេយ្យជាតិរបស់គេគេអត់ខ្លាចពីកងទ័ពច្រើនទេបងប្អូនបងប្អូនថាមើលការដែលភាគីខាងយូក្រែនគេនិយាយទៅភាគីរុស្ស៊ីអាថ្ងៃដែលចរចាហ្នឹងកាលពីថ្ងៃច័ន្ទកន្លងទៅនោះណាភាគីអ៊ុយក្រែន ឲ្យរុស្ស៊ីនឹងដកកងទ័ពចេញទាំងអស់ពីប្រទេសយូក្រែនមុននឹងនិយាយគ្នាណាឲ្យដកកងទ័ពទាំងអស់ចេញ ពីប្រទេសយូក្រែនរួមទាំងកងទ័ពដែលនៅក្នុងតំបន់គ្រីមេផងមែនត្រឹមប៉ុណ្ណឹងទេណាគេនិយាយថារួមទាំងកងទ័ពនៅក្នុងតំបន់គ្រីមៀនៅក្នុងតំបន់ដូណាសអឺដូម៉ាសនៅនឹងតំបន់មួយទៀត តំបន់ដែលផ្ដាច់ខ្លួននឹងប្រទេសអ៊ុយក្រែនអ្នកការទូតអ៊ុយក្រែនខ្ញុំគ្រាន់តែឃើញអា អានយោបាយការទូតរបស់អ៊ុយក្រែនណាបើទោះជារុស្ស៊ីគៀបវាយគៀបចូលប៉ុណ្ណឹងហើយបងប្អូនណាគេអត់ក្បត់ឧត្តមកតេទេបងប្អូនអត់ក្បត់ជាតិគេទេ បងប្អូនមើលបានខ្ញុំកោតសរសើរមែនតែនខ្ញុំកោតសរសើរប្រជាជាតិគេ សូរុស្ស៊ីវាយប៉ុណ្ណឹងហើយវាយចូលប្រទេសស្ទើរតែទូទាំងប្រទេសប៉ុណ្ណឹងហើយ នៅ ពេលដែលទៅចរចាគ្នាណា នៅពេលដែលទៅនៅពេលដែលចរចាគ្នាបងប្អូន ការទូតនៃការចរចារបស់ប្រទេសអ៊ុយក្រែនហ្នឹងនិយាយភាសាហ្នឹងទៅដាក់រុស្ស៊ីគឺភាសាអាមេរិក ដោយដែលខ្ញុំនិយាយមិញអញ្ចឹងភាសាដែលគេនិយាយហ្នឹងគឺឲ្យកងទ័ពរុស្ស៊ីទាំងអស់ដកចេញពីប្រទេសអ៊ុយក្រែនហើយរួមទាំងតំបន់គ្រីមៀនិងតំបន់ ផ្ដាច់ខ្លួនដតីដតីទៀតដែលរុស្ស៊ីបានយកទ័ពមកដាក់រុស្ស៊ីអត់មានការឆ្លើយតបអឺអត់មានការឆ្លើយតបទេគេថាចាំទៅសួរមេសិនដល់ទៅសួរមេ អាពូទីនហ្នឹងគេចេញមកគ្រាន់តែនិយាយមកគេចេញមកគេច្បាំងទៀតអូខេបងប្អូនដឹងថាដឹងពូទីនឆ្លើយតបថាម៉េចទេដើម្បីឲ្យរុស្ស៊ីដកទ័ពចេញខាងភៀកគេរុស្ស៊ីគេនិយាយថាដើម្បីឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែន ទី1ត្រូវឲ្យ NATO ត្រូវឲ្យ NATO កុំពង្រីកសក្តានុពលភាព នៅក្នុងតំបន់ជុំវិញនៃប្រទេសរុស្ស៊ីធានាធ្វើយ៉ាងណាឲ្យរុស្ស៊ីយល់ថាឲ្យរុស្ស៊ីយល់ថាប្រទេសរុស្ស៊ីនឹងអាចមានសន្តិសុខល្អទី1គេនិយាយទី1គឺ NATO ប៉ុន្តែវាវាយវាវាយជាមួយរុស្ស៊ីប៉ុន្តែប្រធានបទនៃការចរចាប្រធានបទនៃការចរចារបស់វានោះវាដាក់ចំណុចទី1ហ្នឹងគឺ NATO ចំណុចទី1របស់វាហ្នឹងគឺ NATO ហ៎ឃើញទេចំណុចទី2ឲ្យប្រទេសលោកខាងលិចហ្នឹងឬឲ្យតំណាងចរចាទាំងអស់ហ្នឹង រំលាយចោលនៅរដ្ឋាភិបាល លោកសេលិនស្គីនឹងបដូររដ្ឋាភិបាលលោកសេលិនស្គីចោលរុះរើរដ្ឋាភិបាលអឺលោកសេលិនស្គីចោលអានឹងចំណុចទី2ចំណុចទី3ដែលរុស្ស៊ីចង់បានគឺរុស្ស៊ីចង់បានឲ្យប្រទេសអ៊ុយក្រែនជាប្រទេសអព្យាក្រឹតមិនចូលទៅប្រទេសណាណាទាំងអស់មិនចូលទៅ ប្រទេសណាណាទាំងអស់ណាឥឡូវបងប្អូនបងប្អូនស្ដាប់ស្ដាប់សម្ដីប្រទេសរុស្ស៊ីអាពូទីនវានិយាយមើលបងប្អូនស្ដាប់វានិយាយមើលបងប្អូនស្ដាប់បល័យសនំពោស្ដាប់បលែងការចង់បានរបស់វាមើលស្ដាប់ការចង់បានរបស់អាពូទីនមើលវាចង់បានអីវាមកវាយទឹកដីគេហើយ វាចង់ឲ្យគេរំលាយរដ្ឋាភិបាលនឹងចោលទៀតឥឡូវឥឡូវបងប្អូនបងប្អូនបងប្អូនជួយគិតមើលប៉ាវប៉ាវឥឡូវជួយគិតទាំងអស់គ្នាយើងពិចារណាលេងលេងទាំងអស់គ្នាណាយើងយើងពិចារណាពិចារណាលេងលេងលេងទាំងអស់គ្នាណាអាអាផលសូអាផលសូឯងតិចទៀតរុស្ស៊ីហោះយន្តហោះទៅលើក្បាលទម្លាក់ដាក់ក្បាលម៉ែឯងហើយកុំភ័យអាផលសូ មិនងាប់អញទេងាប់ក្បាលម៉ែឯងទាំងអស់គ្នានោះមែនទេព្រោះឯងព្រោះឯងអត់ដឹងខ្យល់យល់ទេហើយអត់ដឹងខ្យល់អញ្ចឹងតិចទៀតហ្នឹងរុស្ស៊ីបាញ់ក្បាលម៉ែឯងចោលក៏វាមិនដឹងធ្វើក្តោយដែរបាទព្រោះឯងនឹងចូលចិត្តអាអ្នកខ្លាំងថ្ងៃក្រោយបើមានអ្នកណាខ្លាំងវាយក្បាលម៉ែឪឯងឯងគ្រប់គ្រងផងណាកុំភ្លេចណាកុំភ្លេច កុំភ្លេចបើសិនណាជាគេខ្លាំងជាងឯងហើយគេវាយក្បាលឯងគេវាយក្បាលម៉ែឪឯងអាផលសូបើគេវាយក្បាលម៉ែឪឯងហើយឯងខ្សោយជាងគេហើយឯងកុំភ្លេចសូមអរគុណដែលបានមកវាយក្បាលម្ដាយខ្ញុំឪពុកខ្ញុំណាហើយកុំភ្លេចកុំភ្លេចពីព្រោះអាសនាណៃវាសនាថោកអាថោកអញគ្រាន់តែប្រាប់ទេ ពួកឯងថោកណាស់ពួកអាថោកតិចទៀតឯងនិយាយដល់មេឯងឡើយឯងនិយាយពីរឿងរុស៊ីសិនហើយកុំភ័យអញវាយដល់មេឯងលើហើយវាយប្រាងទៅវាយប្រាវទៅអាប្រវេថោកនឹងលើហើយបាទអញ្ចឹងបងប្អូនយើងឃើញទេយើងឃើញអាទៅឆ្លៀនពៀនប្រទេសគេហើយ ឆ្លៀតមកចង់រំលាយរដ្ឋាភិបាលគេទៀតឲ្យគេរំលាយរដ្ឋាភិបាលគេទៀតហើយរដ្ឋាភិបាលនោះមិនមែនរដ្ឋាភិបាលម៉ែអាពូទីននោះមកបោះមកនេះឲ្យមិនមែនម៉ែអាពូទីននោះមកមិនមែនម៉ែអាពូទីននឹងមិនមែនជារដ្ឋាភិបាលរបស់ម៉ែអាពូទីននឹងឯណាជារដ្ឋាភិបាលដែលប្រជាជនអ៊ុយក្រែនគេបោះឆ្នោតឲ្យហើយចុះអាបកាច់នឹងវាអាងអីវា មករំលាយរដ្ឋាភិបាលគេឥឡូវខ្ញុំសួរបងប្អូនឥឡូវខ្ញុំសួរបងប្អូនបន្តិចហើយបើផ្ទះអាផលសូហ្នឹងផ្ទះវាវាមានអធិបតេយ្យវាមានប្តីប្រពន្ធវាមានសាច់ញាតិវារួចខ្ញុំនេះខ្ញុំដោយសារមិនពេញចិត្តអាផលសូហ្នឹងខ្ញុំមិនពេញចិត្តវាដល់ខ្ញុំមិនពេញចិត្តវាទៅខ្ញុំទៅវាយវាខ្ញុំទៅវាយអាផលសូហ្នឹង ដល់ខ្ញុំទៅវាយអផសូហ្នឹងណាដល់ខ្ញុំទៅវាយអផសូហ្នឹងស្រាប់តែអាអផសូហ្នឹងណាអផសូហ្នឹងខ្ញុំទៅវាយខ្ញុំទៅវាយអផសូស្រាប់តែអផសូហ្នឹង ខ្ញុំនេះឲ្យអាផាសូនឹងចុះចេញពីផ្ទះវាទៅអាផាសូហើយកុំនៅផ្ទះនឹងណាព្រោះអញអត់ពេញចិត្តឯងទេ ណាអញអត់ពេញចិត្តឯងទេ នៅ ក្នុងគ្រួសារឯងនឹងយក អាណាមកដាក់ធ្វើជាមេគ្រួសារក៏បានដែរប៉ុន្តែមុខអាផសូឯងនឹងកុំធ្វើជាមេគ្រួសារ នៅក្នុងនឹងហេខ្ញុំនិយាយអញ្ចឹងហើយបងប្អូនសួរថាខ្ញុំធ្វើអញ្ចឹងដាក់អាផសូត្រូវអត់ បងប្អូនថាមិនត្រូវធ្វើអញ្ចឹងដាក់វាមិនកើតវាម្ចាស់ទាំងហើយមកមកដេញម្ចាស់ផ្ទះគេចេញអញ្ចឹងហ៎អាមិនមកដេញម្ចាស់ផ្ទះគេចេញអញ្ចឹងតែដល់ដល់ហើយចឹងអាផាសោមើលមើលមើលមើលអញសួរអាបកាច់ឯងមើលអញសួរអាបកាច់អាហ្នឹងអញប្រៀបធៀបឯណាអញប្រៀបធៀបទេអញសួរឯងនិយាយមិញនិយាយថាអញធ្វើដឹងស្អាច់អីនេះអញអញប្រៀបធៀបទៅឯងចឹង ថាអញនឹងជាជាជារុស្ស៊ីចោះហើយឯងនឹងជាអ៊ុយក្រែនចោះហើយដល់ពេលដល់ពេលអញមិនពេញចិត្តឯងណាអញមិនពេញចិត្តឯងអញទៅវាយឯងអញទៅចូលវាយឯងដល់ក្នុងផ្ទះឯងទាំងអស់ហើយអញប្រាប់ឯងថាឯងត្រូវចេញពីផ្ទះហ្នឹងណាហើយគ្រួសារឯងអាណាមួយក៏ដោយប៉ុន្តែនេះអញចូលចិត្តអានេះឲ្យអានេះឡើងកាន់ធ្វើជាមេគ្រួសារឯង អញយកកូនឯងហ្នឹងឲ្យធ្វើជាប្តីប្រពន្ធឯងកូនឯងហ្នឹងណាឲ្យធ្វើជាប្តីប្រពន្ធឯងពីព្រោះវាទៅតាមអញហើយចុះឯងហើយពេញចិត្តដែរបើឯងធ្វើចឹងសួរសួរមើលអាផោសូអញសួរឯងមើលឯងពេញចិត្តដែរបើអញធ្វើចឹងដែរឯងណាប្រទេសគេមានអធិបតេយ្យអាសូរតែប្រទេសអ៊ុយក្រែនហ្នឹងស្ថិតនៅក្រោមអាណាព្យាបាលរបស់រុស្ស៊ីទៅ ប្រទេសអ៊ុយក្រែនមិនស្ថិតនៅក្រោមអាណាព្យាបាលរបស់ម៉ែអាពូទីនឪអាពូទីននឹងឯណាមិនចឹងហើយស្អីទៅស្រឡាញ់អីទៅគ្រប់ត្រស្អីអាចំគួតនោះអានុងនឹងឪឯងម៉ែឯងហើយអានុងនឹងមកចិញ្ចឹមឯងអីវាបកករឿងពិភពលោកគេផ្អើលឈូឆរអស់ហើយពិភពលោកគេស្អប់អាមបែងក្បឿងនឹង សងាប់សំបីតែជនជាតិរុស្ស៊ីដូចគ្នានឹងក៏គេ បាតកម្មប្រឆាំងជាមួយនឹងវាដែរ ហើយហែងស្អីហ៎ហែងស្អីហែងនិយាយនឹងដូចជាកាន់ជើងអាអាមនុស្សធ្វើអាក្រក់ម៉ែអញឆ្ងល់ណាអញវាឆ្ងល់ហើយចាំបាច់ទៅកាន់ជើងមនុស្សអាក្រក់នឹងទៅអីហើយស្មានតាអាពូទីននឹងវាចូលមកវាយអ៊ុយក្រែននឹងត្រឹមត្រូវវាឲ្យតែនិយាយឡើងវាដើម្បីចំណេញនយោបាយវាថាដោយសារតែ លោកខាងលិចនឹងធ្វើឲ្យអាពូទីនខឹងហាហើយបើខឹងខឹងទៅ បើវាខឹងវាទៅវាយប្រទេសគេបើលោកខាងលិចណាដែលធ្វើឲ្យវាខឹងវាទៅរកលោកខាងលិចនោះទៅឥឡូវបើអាមេរិកធ្វើឲ្យវាខឹងអាមេរិកក៏វាមិនខឹងដែរអាមេរិកទៅហ៎អីចុះបើណែណែណែណែណែបើ ខឹងអឺរ៉ុបខឹង NATO អមិនក៏មិនទៅខឹងដាក់ NATO ទៅហើយមកខឹង NATO ខឹងអាមេរិកទៅវាយអ៊ុយក្រែនអ៊ុយក្រែនគ្រាន់តែជាប្រទេសតូចមួយដែលគេគ្រាន់តែសុំចូលជាសមាជិក NATO គេសុំចូលគេមានអធិបតេយ្យជាតិរបស់គេគេសុំចូល NATO វាខុសស្អីអធិបតេយ្យជាតិរបស់គេអាហ្នឹងយើងយើងសាររបស់គិតមើលពិភពលោកស្ទើរតែគ្រប់ប្រទេស គេថ្កោលទោសទាំងប្រទេសតូចទាំងប្រទេសធំគេថ្កោលទោសហើយចុះពួកឯងនឹងស្អីហ่ะពួកឯងនឹងស្អីឯងនឹងស្អីអាពូទីនឹងម៉ែឯងឪឯងឯងត្រូវគិតមើលពីគុណធម៌ណាណាប្រហែលអញ្ចឹងហ៎បងប្រហែលអញ្ចឹងហ៎គីឡូអត់ដល់គេបានអត់ទៅវាយគេទៅវាយអ្នកតូចតូច រួចថាកម្រាមគេឥឡូវឥឡូវយើងទៅវាយគេអញ្ចឹងត្រូវអត់អត់ត្រូវអត់ត្រូវហើយឆ្លៀតចង់ចរចាជាមួយគេឲ្យគេរំលាយរដ្ឋាភិបាលគេចោលឲ្យគេឆាត់នៅក្នុងចំហអព្យាក្រឹតធ្វើមើលដូចជាប្រទេសគេហ្នឹងធ្វើមើលដូចប្រទេសគេហ្នឹងស្ថិតនៅក្រោមបញ្ជារបស់វាស្ថិតនៅក្រោមអាណានិគមអាណាព្យាបាលរបស់វាអាហ្នឹងណា អានឹងហើយដែលដែលយើងយើងត្រួតពិនិត្យមើលទៅ វាខុសទាំងស្រុងយល់ទេវាខុសទាំងស្រុងដូច្នេះខ្ញុំអត់កាន់ជើងទេ មានអាណាមួយនោះទៅសេទៀតវាទៅសេថាម៉េចមិញខ្ញុំមើលមិនអស់គ្រាន់តែខ្ញុំដឹងថាចុះអាមេរិកទៅឈ្លានពានប្រទេសគេខ្ញុំថាអាឆ្កែឆ្កួតអើយឯងឲ្យតែឃើញអាមេរិកទៅវាយចេះតែថាទៅឈ្លានពានប្រទេសគេហើយ មុននឹងអាមេរិកទៅវាយសិតតែណាសិតតែសិតតែ មានការឯកភាពព្រមព្រៀងហើយមើលពេលដែលអាមេរិកទៅវាយកន្លែងណាកន្លែងណា អាចិនវាដែរថាអីអត់អារុស៊ីនឹងវាដែរថាអីអត់គឺមាន ការឯកភាពពីអង្គការសន្តិសុខ ពិភពលោកទាំងមូល ជាពិសេសគឺមតិភាគច្រើននៅក្នុងអង្គការសន្តិសុខនោះហើយមើលអារុស៊ីដែលដែលដែលដែលវាថាអីអត់អាចិនដែលវាថាអីអត់វាថាឆ្លៀនពៀនដោយឯងថាអត់ពេលដែលគេទៅវាយអិរៈពេលដែលគេទៅវាយសេរី ហើយមើលមើលពួកនងដែលថាអីអត់ ពួកនោះសិតតែ ជាពួករស់នៅក្រៅប្រព័ន្ធច្បាប់ប៉ UN ដែលថាអីអត់អាឡើយហើយសាក់គិតមើលមើលអីចុះឯងឯងស្អីនោះឯងនឹងមហាអំណាចភពលោកឯងនិយាយថាអាមេរិកនឹងទៅឆ្លៀនពៀនគេនោះពិភពលោក គេមិនបានថាអាមេរិកទៅឆ្លៀនពៀនគេផងស្រាប់តែឯងចេះស្អីហ៎ឯងថាអាមេរិកទៅឆ្លៀនពៀនគេនោះគឺដូចម៉េះអាប៉ភ្លើ ចឹងមាន អាខ្មែរខ្លះបូចបងជេមសុងនិយាយថាបញ្ជូនទៅជាមួយនឹងពូជអាភ្លើនឹងទៅអាពួក CPP មួយចំនួនណាវានិយាយចឹងខ្ញុំថាខ្ញុំមិនអោយពួកវាស្រឡាញ់អាមេរិកទេសូមអោយពួកវានឹងឈរមើលអាណាឆ្កែអាណាឆ្មា ហើយអ្នកណាខុសអ្នកណាត្រូវឲ្យវាឈរអញ្ចឹងទៅ ខ្ញុំនិយាយនេះមិនមែនឲ្យពួកអាសនៈអស់នឹងមកគ្រប់គ្រងសហរដ្ឋអាមេរិកទេហើយខ្ញុំក៏មិនមែននិយាយឲ្យពួកវាស្អប់អាពូទីនដែរប៉ុន្តែខ្ញុំចង់ប្រាប់ពួកវាទាំងអស់ពួកអាស៊ី VP មួយចំនួននោះចង់ប្រាប់ពួកវាថា បើសរសេរព័ត៌មាននិយាយព័ត៌មានអីហើយកុំនិយាយដោយអកតិធម៌ហើយត្រូវឈរទៅលើសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ខ្ញុំថាឲ្យវាធ្វើអញ្ចឹងខ្ញុំមិនទៀមទាឲ្យវាមកគ្រប់គ្រងអាមេរិកទេបងប្អូនមិនអញ្ចឹងហ៎យើងទៅទៀមទាឲ្យវាមកគ្រប់គ្រងអាមេរិកធ្វើស្អីអាមេរិកមិនចាំបាច់ពួកអាម៉ែងក្បឿងនឹងមកគ្រប់គ្រងក៏វាគ្មានទៅអាចស្អីដែរ ណាហើយក៏គ្មានត្រូវការពួកអាអាចនឹងមកគ្រប់គ្រងដែរហើយក៏គេក៏មិនត្រូវការអញម្នាក់នឹងទៅគ្រប់គ្រងអាមេរិកបានវាខ្លាំងដែរវាមិនមែនទេគោលនយោបាយមហាអំណាចគេនឹងគេគ្រប់គ្រាន់ហើយយល់ទេវាទៅសេថាអូទៅវាយគេអាបើមិនទៅវាយហ្មងហែងហែងដឹង គេសម្លាប់រំគៀលទេដូចម៉ាដូចម៉ាអាណែណែណែណែ អាមានអង្លៀងអីហ្នឹងតិចទៀតដល់ដំណាក់កាលដែលគេទៅកំទេចវាចោលដែរវាសម្លាប់មនុស្សច្រើនពេកហើយបើសម្លាប់មនុស្សច្រើនពេកគេបដៅឲ្យវាសម្លាប់មនុស្សច្រើនពេកមិនកើតទៅហាគេនឹងប្រជុំរកគ្នាសម្លាប់ហើយឯងទៅគ្រប់តអូពេលអាមេរិកទៅ កំទេចអារដ្ឋាភិបាលមួយដែលសម្លាប់មនុស្សហើយថាគេទៅឈ្លានពានមែនទេ អាសុនអានស្រី អាសុនអានស្រីមិនចឹងនៅពេលដែលគេទៅបាញ់ក្បាលពួកអាថ្មិលអន្តរថៃហ៎ហើយថាគេទៅឆ្លៀនពៀនហើយថាគេទៅឆ្លៀនពៀនអូពូជម៉ែឯងនឹងបកើតមកបង្រៀនមកអញ្ចឹងមើលឯងរៀនពីគ្រូណា ហើយរៀនពីគ្រូណានៅពេលដែលចាប់ចោចាប់ អាមនុស្សថ្មិលអន្តរថ័យដាក់គុកទៅហើយថាឆ្លៀនពៀនហើយថាទៅធ្វើបាប គេមើលហើយរៀនពីគ្រូណាអញសួរពួកឯងគ្រូពួកឯងគ្រូអនរុឯងគ្រូអប្រេតឯងគ្រូអដេរឆានគ្រូពួកឯងហ្នឹង អាចុះបើបើមិនសម្លាប់អាមួយនឹងហើយគិតមើលមើលអាមួយនឹងវាដឹកនាំវាធ្វើឲ្យមនុស្សងាប់គ្រប់ច្រកលហកមិនចឹងអាជាងសងផ្សាដែកគំណៃមិនចឹងឧទាហរណ៍ថាម៉ែឯងនឹងអូឧទាហរណ៍ថាឪឯងនឹងចោលបើគេមិនចាប់ឪឯងឲ្យគេទៅចាប់ពីណាឥឡូវហ្នឹងអូពេលដែលគេទៅចាប់ឪឯងឯងថាគេនឹងឈ្លានពានឪឯង អញសួរឯងបើទុកឲ្យឪឯងនៅឪឯងនឹងដើរប្លន់គេ គេភ័យគ្រប់គ្នាឥឡូវកំចាត់ឪឯងមួយចាប់ឪឯងមួយដាក់គុកជាមួយនឹងការដែល មនុស្សជាច្រើនសบายចិត្តមនុស្សជាច្រើនរីករាយអានឹងឲ្យច្បាប់យល់ទេយល់ទេអានឹងឲ្យច្បាប់ដូចអ៊ីរ៉ាក់ដូចសេរី ហើយដឹងវាសម្លាប់ជនជាតិវាអស់ប្រមាណណានោះហើយមានដឹងទេបាទបងលីណាមើលមើលមើលមើលមើលពួកអាស៊ីវិភីហើយមានដឹងទេហើយមានដឹងវាសម្លាប់ជនជាតិវាអស់ប្រមាណសំណាងហើយវាអត់សម្លាប់ម៉ែឯងឪឯងតើតើប៉ុនពួកឯងនឹងដោយសារតែពួកគេមិនសម្លាប់សាច់ញាតិឯងនឹងបានឯងចេះតែចេះអួតអញ្ចឹងទេអញមិននិយាយអីចង់មើងងាយអីពួកឯងទេប៉ុន្តែគ្រាន់ថាចេះ ឯងនិយាយវាអត់ដឹងរឿងអញអត់និយាយនឹងឲ្យពួកឯងនឹងគ្រប់គ្រងអាមេរិកទេគ្រប់គ្រងលោកខាងលិច ទេឯងមាននយោបាយចង្អៀតចង្អល់ជាមួយអាមេរិកអានឹងគឺជារឿងមួយអូខេឯងស្រឡាញ់នយោបាយកុម្មុយនីសតាមបែបរុស្ស៊ីជារឿងមួយអូខេជារឿងមួយណា អាជាងដែកណាអាជាងដែក បើសិនណាជាឯងយល់ថាមនុស្សអាក្រក់មិនគួរគេកំចាត់អញ្ចឹងឯងបកកើតច្បាប់រំម៉ែឯងស្អីក្បាលឯងហ្នឹងថ្ងៃណាមួយមានពេលតនេគេទៅវាយក្បាលឯងបែកលេងមិនបាច់ទៅប្តឹងគេទេឯងកុំប្តឹងគេយល់ទេឬក៏គេបាញ់ក្បាលឯងចោលឯងប្រាប់ម៉ែឪឯងហើយប្រាប់ប្រពន្ធកូនឯងទៅកុំឲ្យបន្ទោសគេអញ្ចឹងហ៎ អានឹងយុតិធម៌ហ្នឹងហ៎ណែឯងកុំចេះតែនិយាយណាអញគ្រាន់តែចង់និយាយប្រាប់ឲ្យហើយមើលពីសង្គ្រាមហ្នឹងតើនរណាខុសនរណាត្រូវអញអត់ឲ្យឯងមកកាន់ជើងអាមេរិកអត់ឲ្យមកកាន់ជើងលោកខាងលិចឬក៏មិនឲ្យមកកាន់ជើងណែណែណែពូទីនឬមិនឲ្យកាន់ជើងទេ ប៉ុន្តែអញសួរឯងថាតើអាពូទីនមកឈ្លានពានអ៊ុយក្រែននឹងតើអាពូទីននឹងវាត្រូវឬក៏វាខុសឯងថាដោយសារតែពូទីននឹងមិនពេញចិត្តប្រធានាធិបតីប្រទេសអ៊ុយក្រែនចុះបើថ្ងៃក្រោយអាពូទីននឹងវាថាវាអត់ពេញចិត្តហ៊ុនសែនវាមកវាយក្បាលហ៊ុនសែនវាលើកតបមកវាយហ៊ុនសែនហើយអបអរសាទរដែរហើយអបអរសាទរអាពូទីនដែរ អញឧបមាទេអញឧបមាវាឆ្លោះជាមួយ NATO វាអត់ពេញចិត្ត NATO វាអត់ពេញចិត្តសហរដ្ឋអាមេរិកអមេរិកក៏វាមិនមានឆ្លោះមួយត្រង់ជាមួយសហរដ្ឋអាមេរិកហើយ ទៅវាយអ៊ុយក្រែនទៅអីគេថាអូដោយសារតែអ៊ុយក្រែននឹងសូមចូលជាសមាជិក របស់ NATO អូអញ្ចឹងឲ្យតែប្រទេសនៅអឺរ៉ុបខាងកើតហ្នឹង គេចូលសមាជិក NATO មិនបានទេចុះចុះអឺរ៉ុបខាងកើតមួយចំនួនដែលជា សមាជិក NATO ដែរហ្នឹងអាម៉េចក៏វាមិនទៅវាយគេទៅហ៎ដែលជាប់ព្រំដែនរុស្ស៊ីមួយចំនួន មាន មាន សមាជិករបស់ NATO មួយចំនួនអាម៉េចក៏វាមិនវាយគេទៅអាម៉េចក៏វាមកវាយទៅអ៊ុយក្រែនឥឡូវឥឡូវឥឡូវយើងសួរពួកឯងយើងសួរពួកឯងមើលអ៊ុយក្រែនគ្នាទៅមិនសុំចូលទេ គ្នាទៅមិនសមចូលទេហើយចាំមកមិនក៏មកវាយតែអ៊ុយក្រែនឲ្យចូលកន្លែងផ្សេងទៀតមិនមិនវាយអានឹងមានន័យថាម៉េចមានន័យថាហ៊ានទៅជាមួយអ៊ុយក្រែនដែលអត់មានដែលដែលមិនមែនជា NATO ហើយពួកឯងនាំគ្នាថាសរសើររុស្ស៊ីងាប់អញ្ញាមិននឹងទៅសើររុស្ស៊ីអីទេគ្រាន់តែគ្រាន់តែអាអាពូទីននឹង ឲ្យកងទ័ពចូលមកវាយអ៊ុយក្រែនអាចខ្ញុំ ចាប់ដើមខ្ញុំគិតហ្មងខ្ញុំថាអូអាអានេះឆ្កែសុតទុះជាវាយឈ្នះក៏វាអត់មានន័យទេទុះជាវាយឈ្នះហើយ លើករដ្ឋាភិបាលថ្មីហើយបដូររបបអីទាំងអស់ប្រទេសអ៊ុយក្រែនអត់មានសន្តិភាពទេហើយអារុស៊ីនឹងវាការពាររុសអ៊ុយក្រែនដល់បានដល់ពេលណា ទី1ប្រទេសវាកំពុងមានបញ្ហា ទី2វាមកត្រូវចិញ្ចឹមរដ្ឋាភិបាលអ៊ុយក្រែនទៀតឧបមាថាបើវាដាក់អាណានិគមបើវាលើក បន្ទុក រដ្ឋាភិបាលថ្មីមួយ ដូច្នេះអារុស៊ីនឹងត្រូវជួយអ៊ុយក្រែននឹងដើម្បីឲ្យអ្វីអ្វីនៅក្នុងអ៊ុយក្រែននឹងដំណើរការល្អឡើងវិញឧទាហរណ៍ថាវាលើកបន្ទុករដ្ឋាភិបាលមួយឥឡូវខ្ញុំសួរវាមិនមែនងាយទេណាគ្រាន់តែវាយកំតិចហើយកំតិចអ៊ុយក្រែនមួយបានហើយ ចប់ទេវាអត់ចប់ទេត្រូវតែណាបើសម្លាប់មនុស្សទាំងអស់ដាក់រុស្ស៊ីមកទាំងអស់អូខេប៉ុន្តែសម្លាប់មនុស្សមានទាំងអស់ណាសម្លាប់រដ្ឋាភិបាលនឹងបានមែនប៉ុន្តែប្រកាសជាមាន ក្រមចលនាថ្មី ចលនាថ្មីនឹងដែល មាន ការឧបត្ថម្ភពីតំបន់ផ្សេងផ្សេងពេលហ្នឹងតំបន់ដតីដតីទៀតវានឹងកើតមានណាឃើញទេប្រឆាំងជាមួយនឹង រដ្ឋាភិបាលដែលរុស្ស៊ីលើកបន្ទុកពេលនឹងច្បាំងគ្នារុស្ស៊ីក៏ជាប់សម្ពាធទណ្ឌកម្មមិនដឹងអាណាជួយអាណារុស្ស៊ីឈ្នះថ្ងៃហ្នឹងมันប្រកាសថាថ្ងៃស្អែករុស្ស៊ីឈ្នះទេខ្ញុំប្រាប់រឿងសង្គ្រាមគឺវាអញ្ចឹងហើយមួយយ៉ាងមួយយ៉ាងទៀតទំហំនៃការវាយមកអ៊ុយក្រែនហ្នឹង ដឹងថាអានេះដកបេបាញ់មូសអានេះអានេះមិនមែនដកបេបាញ់មូសទេអានេះចង់ប្រើអាវុធនុយក្លេអ៊ែរឬចង់ប្រើអា weapon បែបទំនើបទំនើប មកបាញ់មូសទូចមួយហើយពួកអាមនុស្សមួយ ចំនួនរបស់ CPP វាសរសើរអាពូទីន វាតសារទៅមហាអស្ចារ្យមហាលោតផ្លោះមហារុងរឿងមហាខ្លាំងខ្លាខ្ញុំថាក៏ដូចមានអាចឆ្កែឆ្កួត អញគ្មានទៅតសែអាភូទីនទេអញគ្រាន់តែឃើញវាប្រកួតនឹងអញដឹងថាអូអាឆ្កែនេះឆ្កែជាគ្នាអញនិយាយចឹងអាណានិយាយមិននិយាយថាខ្ញុំនិយាយចឹងបងប្អូនខ្ញុំខ្ញុំខ្ញុំពេលខ្លះខ្ញុំឃើញមុខអាមួយនឹងខ្ញុំបើកម្លងឯងឲ្យតែឃើញគេយកអាភូទីនមកបរហោះនឹងខ្ញុំបើកម្លងវាដែរខ្ញុំបើកម្លងវាខ្ញុំស្អប់វាហ្មងខ្ញុំស្អប់វាពិតណាស់ថាខ្ញុំ មិនមែនជាមនុស្សអស្ចារ្យ មនុស្សអស្ចារ្យលើលោកដូចវាទេពីព្រោះវាវាមានឱកាសធ្វើជាប្រធានាធិបតីវាសិតតែមានប៉ុនខ្ពស់ហើយខ្ញុំមិនមានប៉ុនខ្ពស់ដូចវាទេយើងជាប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្តែ ជាតិជាមនុស្សដូចគ្នាខ្ញុំនិយាយចឹងខ្ញុំខ្ញុំថាឥឡូវបងប្អូនមើលវាគ្មាននរណាគ្មានមនុស្សធំណាទៅវាយជាមួយកូនក្មេងឈ្នះហើយមានអាអ្នកផ្ទះដៃសរសើរទៀតមានតែពួក អាគាំទ្រមនុស្សដូចហ៊ុនសែននឹងទេ ដែលវាទះដៃគាំទ្រអាពូទីន ពីព្រោះពួកអានឹងពួកអាអត់ខួយល់ទេបងប្អូនបងប្អូនមែនទេអត់ពួកអានឹងពួកអាអត់ខួណាបងសធារីអ៊ូពួកអាអត់ខួដោយហ៊ុនសែនទៅប្រកួតជាមួយគណៈបកដែលខ្លួនឯងបង្កើតឡើងអញ្ចឹងទៅប្រកួតជាមួយគណៈបកដែលខ្លួនឯងបង្កើតឡើងងាប់អញហើយអាហើយទៅបោះឆ្នោត ដេញអាគេគីឡូស្មើគ្នាចោលទៅប្រកួតជាមួយកូនក្មេងគីឡូមួយខាំពីរខាំហើយយកទៅប្រកួត ជាមួយខ្លួនឯងគីឡូរាប់តោនគីឡូរាប់តោនរាប់រាប់សិបគីឡូរាប់រយគីឡូហើយគេប្រកាសប្រាប់ថាខ្ញុំជ័យជំនះហើយខ្ជិលជំនះខ្ញុំថាអូអានេះអានេះយកអាឡែងយកយកអាឡែង យកកូនក្មេងមកប្រកួតជាមួយយកកូនក្មេងឲ្យកូនក្មេងនឹងអឹមទឹកដោះគោអឹមហើយអីហើយអត់មានអាណាប្រកាសឲ្យវាវាប្រកាសខ្លួនវា ខ្ញុំបាន ពានរង្វាន់ហើយខ្ញុំជាប់ឆ្នោតហើយខ្ញុំជាប់ឆ្នោតហើយអឺ ហើយលេងវាសិតអញ្ចឹងហាពូទីននឹងគំនិតនឹងហ៊ុនសែនអីដូចគ្នាហើយពួកអាស៊ីវិភីទៀះដៃប្រៅអូយសម្ដេចមហាអស្ចារមហាលោតផ្លោះសម្ដេចមានបុណ្យណាសម្ដេចជាប់ឆ្នោតដោយប្រជាជនបោះឆ្នោតឲ្យខ្ញុំថាក៏ដូចម៉េះអាអាចប្រជាជនណាបោះឆ្នោតឲ្យឥឡូវវាអត់ដឹងបានអីនិយាយវានិយាយចេះអាឡុងណាប្រជាជន16លានអ្នកគ្មាន ប្រជាជនណា គេគ្រប់គ្រងក្បាលឯងមួយទេខ្ញុំថា ប្រជាជនណា16លានអ្នក16លានអ្នកមានឈ្មោះពួកអញនៅក្នុងនោះដែរណា16លានអ្នកនោះមិនមែនម៉ែឯងនៅក្នុងនោះទាំងអស់ទេណាមិនមែនពូជម៉ែឯងនៅក្នុងនោះទាំងអស់ទេ16លានអ្នកហ្នឹងគឺមានឈ្មោះអញដែរណា មានតិន្នន័យអញដែរណា អាម៉ែងក្បឿង អាម៉េច16លានអ្នកនឹងគ្រប់ត្រឯងទាំងអស់អាបើ16លានអ្នកគ្រប់ត្រឯងទាំងអស់គ្មានណាគ្រប់ត្រអាឡុងមួយផងគ្មានអ្នកណាគ្រប់ត្រសំរងស៊ីមួយផងអាម៉េចឯងមិនឲ្យសំរងស៊ីចូលទៅបោះឆ្នោតជាមួយទៅ ហើយមិនក៏ឯងមិនរៀបចំប្រព័ន្ធបោះឆ្នោតឲ្យត្រឹមត្រូវទៅអាម៉េចក៏ឯងខ្លាចអាម៉េចក៏ឯងខ្លាចប៉ុន្តែរឿងពិតវាមិនអញ្ចឹងវាចេះតែថាទៅនឹងណាវាចេះតែថាទៅនឹងណាអានឹងវាកាន់តែថាវាកាន់តែថោក វាកាន់តែថាវាកាន់តែថោកហឹមឥឡូវនិយាយរឿងពូទីនប៉ុណ្ណឹងចោះឥឡូវទុកឲ្យសហរដ្ឋអាមេរិកទុកឲ្យប្រទេសលោកខាងលិចធ្វើស៊ីអាពូទីន ខ្ញុំប្រាប់ខ្ញុំនិយាយហើយនិយាយទៀតទោះជាអ្នកពូធីហេពូធីអារឿងលប់មិនសំខាន់ណាឥឡូវចាំស្ដាប់មេពូធីឯងលប់តិចសិនអូខេចាំស្ដាប់មេពូធីឯង វាឡប់យ៉ាងម៉េចអីយ៉ាងម៉េចចាំចាំនេះអូខេរឿងអាពូទីនបើទោះជាវាឈ្នះសង្គ្រាមនៅអ៊ុយក្រែនហើយក៏ដោយអាពូទីនអត់ទាន់ឈ្នះទេខ្ញុំប្រាប់អត់ទាន់ឈ្នះទេខ្ញុំប្រាប់ទៅ កុំថាឯងទៅបង្កើតរដ្ឋាភិបាលបានហើយគេទទួលស្គាល់ NATO ក៏អត់ទទួលស្គាល់អាមេរិកក៏អត់ទទួលស្គាល់ UN ក៏អត់ទទួលស្គាល់ទទួលស្គាល់តែអាអាអាមួយនៅក្បែរវានោះអាចិនអាចក្តាប់នោះអាចិនអាចក្តាប់នោះហើយនឹងអាប្រមាណក្បាលទៀតណែបណបណែបណបឯអាពួកនោះពួកអាណែបណបឯអាណែបណបពួកអាណែបណបឯប៉ុន្តែតើជួយវាបានប៉ុណ្ណា ហើយបើវាគម្រាមនុយក្លេអ៊ែរវាគម្រាមថាវូមាននុយក្លេអ៊ែរណាមាននុយក្លេអ៊ែរហើយគេខ្ញុំសួរអាមិនមាននុយនុយក្លេអ៊ែរតែអាពូទីនហ្នឹងឯងគេនឹងអត់មានទេគេនឹងអត់មានទេហ៎គេនឹងអត់មានទេហើយ បើសិនណាជាអាពូទីននឹងហ៊ាន ដាក់នុយក្លេអ៊ែរតែមួយ ខ្ញុំប្រាប់ខ្ញុំថាប្រហែលជារុស្ស៊ីអត់មានទេនៅ លើលោកនឹងជាការពិត សង្គ្រាម វាមានខ្ទេចខ្ទីហើយគេក៏ខ្ទេចយើងក៏ខ្ទេចក៏ប៉ុន្តែខ្ទេចរបស់រុស្ស៊ីខ្ទេចលែងចាប់ជាតិជារឿងរហូត ចំណែកឯពួកលោកខាងលិច ហើយកុំហើយកុំហើយកុំជោថាលោកខាងលិចនឹងហើយកុំជោថាលោកខាងលិចនឹងខ្ទេចអស់ហើយច្រឡំហើយច្រឡំហើយតែគេមិនចង់ប្រើអា weapon បែប nuclear ទេយល់ទេប៉ុន្តែបើអារុស៊ីវាគ្រាន់តែប្រើកម្រាមប៉ុណ្ណឹងណាខ្ញុំប្រាប់គេនឹងរកវិធីដកអាឈួតមួយនឹងចេញពីពិភពលោក មិនយូរទេបងប្អូនមិនជឿខ្ញុំចាំមើលឲ្យតែវាមិនដកថយនៅក្នុងអ៊ុយក្រែនហ្នឹងបើវាដកថយនៅក្នុងអ៊ុយក្រែនហ្នឹងអត់អីទេប៉ុន្តែបើវាមិនដកថយនៅក្នុងអ៊ុយក្រែនទេបងប្អូន លោកខាងលិចរកវិធីដកវាចេញ ប្រជាជននៅក្នុងស្រុកវានឹងក៏រកវិធីដកវាចេញ ដូចគ្នាតបហេះគ្នាវានឹងរកវិធីដកអាមួយនឹងចេញរកវិធីដកអាមួយនឹងចេញយល់យល់ទេ ណាយល់ទេអានឹងអញ្ចឹងរឿងអាសាដាមហ៊ូសែនដែលអាខេអាអីវានិយាយថាចោតថាមាននុយក្លេអ៊ែរចោត មានអីហ្នឹងរឿងអាសាដាមណាវាមិនមែនតែនុយក្លេអ៊ែរទេវាប្រើអាវុធគីមីនោះអានោះវាធ្ងន់ជាងនុយក្លេអ៊ែរនឹងទៅទៀតណាវាជាងនុយក្លេអ៊ែរនឹងទៅទៀត ហើយយល់ទេអាសដាមវាប្រើអាវុធគីមីហើយហើយមើលច្បាប់តឡាការអន្តរជាតិគេកាប់ទោសវាណាគេកាប់ទោសវាណាមិនមែនអាមេរិកអ្នកកាប់ទោសវាទេណាអញ្ចឹងហើយបាន ថាអាខួឆ្កែឯងនេះបានតែដេញឲ្យទៅនៅប្រទេសកុម្មុយនីសឲ្យឯងស៊ីគ្រាប់នុយក្លេអ៊ែរតែហ្មង ពួកឯងនេះកណិតឯងនេះថោកចុយតាម៉ាយហើយមើល គេការពារវាមិនណាគេការពារវាមិនហើយបើសិនណាជាគេមិនការពារប្រជាជននោះពួកវាធ្វើទុកបុកម្នេញឥឡូវហ្នឹង មាន តំបន់ផ្ដាច់ខ្លួនបន្តិចមែនប៉ុន្តែ វា មិនបានធ្វើបាបដោយអាការសាដាមហ៊ូសិនទេហើយយល់ទេហើយត្រូវតែយល់អញ្ចឹងប៉ុន្តែពួកអាខួឆ្កែឯងមិនបាច់អញមិនបាច់និយាយអីច្រើនអូខេអញមិនបាច់ប្រាប់ឯងច្រើនទេ ពួកអាសនៈឯងនេះវាគ្មានបានប្រយោជន៍អីទេឥឡូវយើងត្រឡប់ឈប់និយាយពីរឿងពូទីនហ្នឹងយើងទាយវាប៉ុណ្ណឹងបាននៅមានរឿងច្រើនទៀតមានតិនន័យច្រើនទៀតបងប្អូនមើលទៅអាពូទីនធ្វើសង្គ្រាមប្រហែលថ្ងៃនឹងវាបាត់បង់អីខ្លះមហាអំណាចអាចគោស្អីមហាអំណាចអាចគោអីបងប្អូនដឹងទេមហាអំណាចរុស្ស៊ីសហភាពសូវៀត កាលពីសហភាពសូវៀតទៅវាយជាមួយនឹងអាហ្គានីស្ថានណាទៅវាយជាមួយនឹងអាហ្គានីស្ថានណាសហភាពសហភាពសូវៀតទៅវាយអាហ្គានីស្ថាន10ឆ្នាំអាវុធរបស់សហភាពសូវៀតសិតតែទំនើបទំនើបទាំងអស់ទៅវាយ10ឆ្នាំវាយអត់បែកអាហ្គានីស្ថានបងប្អូនមើលសហភាពសូវៀតបងប្អូនមានចាំប្រវត្តិសាស្ត្រវាមិនអន់តែឥឡូវនឹងទេ វាអន់តាំងពីដើមទៅវាយហើយបងប្អូនដឹងដឹងដឹងពួកដឹងពួកអាការនីស្ថានហ្នឹងគេមានអីវាយអត់ពួកនឹងអត់មានទឹកស្បែកជើងពាក់ហើយស្លៀកសរុង ស្លៀកសរុងដេញបាញ់ពួករុស្ស៊ីនឹងអូយបងប្អូនអានោះកានុងនៅសហភាពសូវៀតនៅសហភាពសូវៀតបងប្អូនហ្នឹងឯង10ឆ្នាំ សហភាពសូវៀតធ្វើអីអាការនៃស្ថានអត់បាន10ឆ្នាំហើយអាពួកនោះស្លៀកតែសរុងឯងស្លៀកតែសរុងទៅទូហើយស្បែកជើងបីជើងផ្ទាត់បាញ់អត់ឈ្នះពួកអាបីជើង ផ្ទាត់នឹងផងក៏ដូចមកអាអាចឆ្កែហើយអួតចំណាប់ហើយការពារទៅឯងហើយនាំគ្នាការពារទៅកុំកុំកាលនោះកុំបានសាររដ្ឋអាមេរិកទៅជួយ ទៅជួយថាចាំបើថាអឺចាំបើថារឿងរឿងមិនបាញ់និយាយទេឥឡូវនិយាយពីរឿងហ៊ុនសែនវិញបងប្អូនណានិយាយរឿងហ៊ុនសែនបងប្អូន ដឹងហ៊ុនសែននិយាយនិយាយនេះដឹងបងប្អូនដឹងហ៊ុនសែននិយាយមិនដែរហ៊ុនសែនគេវិភាគផ្ដាច់មុខលើកទី1នៅក្នុងអា Fresh New គេនិយាយថា សម្រាប់គាត់និយាយថារុស្ស៊ីអត់អាចច្បាំងឈ្នះអ៊ុយក្រែនបានទេអ៊ុយក្រែនក៏អត់ឈ្នះរុស្ស៊ីដែរដូច្នេះសូមឲ្យប្រទេសទាំងពីរនឹងមានការចរចារវាងគ្នានឹងគ្នាទៅ។ ខ្ញុំឲ្យខ្ញុំឲ្យមេដៃទៅហ៊ុនសែនណាអាអាបတ်វិភាកទី1ខ្ញុំឲ្យមេដៃកើតល្អគ្រាន់ណាចេញមកធ្វើអ្នកវិភាកប៉ណ្ណឹងទុកថាគ្រាន់បើគ្រាន់បើចោះទុកថាហ៊ុនសែនគ្រាន់បើគឺហ៊ុនសែនមើលចំណុចទៅនឹងមើលអត់ខុសពីខ្ញុំប្រមាណទេមើលពីចំណុចហ្នឹងខ្ញុំថាបើទោះជារុស្ស៊ីឈ្នះអ៊ុយក្រែន ក៏រុស្ស៊ីអត់ឈ្នះរហូតដែរហើយរវាងអ៊ុយក្រែនក៏មិនត្រូវឈ្នះរុស្ស៊ីដែរពីព្រោះអារុស្ស៊ីនឹងវាជាប្រទេសមហាអំណាចវាអត់ចង់ចាញ់ទេអូខេអញ្ចឹង ដើម្បីបញ្ចប់បញ្ហាមានតែចរចាគ្នា សម្បទានឲ្យគ្នា ទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាទៅណាបើខ្លាចអង្គការ NATO យកអាវុធនុយក្លេអ៊ែរមកដាក់ក្បែរលបងផ្ទះខ្លួន ឥឡូវយកលក្ខខណ្ឌនឹងទៅ អ្នកឯងចូលជាសមាជិក NATO ក៏ចូលទៅប៉ុន្តែទឹកដីអ៊ុយក្រែនមួយសុំឲ្យ NATO មិនអាចធ្វើកិច្ចសន្យាមួយគេធ្វើបានតាគេធ្វើបានតាធ្វើកិច្ចសន្យាពិភពលោកទទួលស្គាល់ថាទឹកដីរបស់អ៊ុយក្រែនមិនអាចដាក់អាវុធនុយក្លេអ៊ែរពីព្រោះកាលណាយកព្រោះបើយោងតាមអាអាទីនហ្នឹង អាពូទីននឹងវានិយាយវាថាខ្លាចគេយក ទឹកដីអ៊ុយក្រែននឹងដាក់អាវុធនុយក្លេអ៊ែរក្បែរលបងផ្ទះខ្លួនអញ្ចឹងបើសិនណាជាឲ្យខ្លាចអាវុធនុយក្លេអ៊ែរនឹងក្បែរលបងផ្ទះខ្លួនអាអាអាវុធនុយក្លេអ៊ែរនឹងក្បែរលបងផ្ទះខ្លួនឥឡូវចរចាគ្នានិយាយរឿងហ្នឹងទៅថាអ្នកឯងអាចចូលជាសមាជិកបានប៉ុន្តែអ្នកឯងហាមមិនឲ្យគេដាក់ទេមិនឲ្យដាក់អាវុធនុយក្លេអ៊ែរចូលនៅក្នុងនឹងបានទេ អានឹងបើនិយាយអញ្ចឹងទៅឥឡូវជួនណាទៅវាអាចសម្បទាដល់គ្នាណាអាចចំណុចនឹងត្រូវប៉ុន្តែថ្មីថ្មីនឹងអាប្រធានាធិបតីលូកាសិនកូរបស់បេឡារុសវាអនុញ្ញាតឲ្យអាពូទីននឹងមកដាក់អឺបរមានុយក្លៀនៅលើទឹកដីនៃប្រទេសបេឡារុសបងប្អូន ហើយចុះវាមិនចេះយកនុយក្លេអ៊ែរមកដាក់កន្លែងគេបានហើយចុះគេដាក់កន្លែងទៅកន្លែងវាមិនបានប៉ុន្តែអានឹងរឿងនឹងសិតតែជារឿង NATO ជាមួយវានិយាយគ្នាទៅណាអានឹងយើងយើងចេះមិនដល់ទេប៉ុន្តែគ្រាន់តែជាការវិភាគជាការយល់ឃើញរបស់ខ្ញុំណាឲ្យនិយាយគ្នាទៅរឿងហ្នឹងអញ្ចឹងចំណុចដែលហ៊ុនសែននិយាយលើកទី1ហ្នឹងគឺសុំឲ្យរុស្ស៊ីនិងអ៊ុយក្រែនចរចាគ្នា ចំណុចហ្នឹងគឺហ៊ុនសែននិយាយត្រូវហើយប៉ុណ្ណឹងហ៎ បាច់និយាយទេស្រាប់តែមិញនេះបងប្អូនមើលមិញនេះប្រហែលជាប្រហែលម៉ោងមុននេះឃើញអាប្រេសញូគេដាក់អាខេអាអាអាខេហេងឃើញអាប្រេសញូដាក់ហ៊ុនសែននិយាយពីរឿងពីរឿងប្រទេសអ៊ុយក្រែននឹងគេថា បើកុំតែប្រទេសដតីដតីលូកដៃផ្ដល់អាវុធយុទ្ធភ័ណ្ឌ ផ្ដាល់កភ្លើងផ្ដាល់អីទៅឲ្យប្រទេសអ៊ុយក្រែនណាម្លោះសង្គ្រាមបានចប់បាត់ទៅហើយបងប្អូនមើលហ៊ុនសែននិយាយចឹងសង្គ្រាមនឹងចប់បាត់ទៅហើយវាមិននៅទៀតទេសង្គ្រាមនឹងនឹងចប់បាត់ទៅហើយប៉ុន្តែឥឡូវសង្គ្រាមនឹងវាផ្ទុះកាន់តែធំទៅ ធំទៅធ្ងន់ទៅ ធ្ងន់ទៅហើយដោយសារតែការផ្ដល់អាវុធពីអ្នកដតីនឹងឯង ណាដោយសារតែការផ្ដល់អាវុធពីអ្នកដតីនឹងឯងអានឹងបងប្អូនជួយពិចារណាទាំងអស់គ្នាមើលណាបងប្អូនជួយពិចារណាទាំងអស់គ្នាមើលតើហ៊ុនសែននិយាយអញ្ចឹងត្រឹមត្រូវហ៊ុនសែននឹងកំពុងតែនិយាយបន្ទោសលោកខាងលិចបងប្អូនណា ថាដោយសារតែប្រទេសដតីនឹងលូកដៃអីអាចចំគួតអញជាឥឡូវនឹងខ្ញុំថាឲ្យបិទប្រវេ ទៅនិយាយលើកទី1នឹងត្រូវហើយហើយនិយាយលើកទី2នឹងកាន់ជើងរុស្ស៊ីអាឈួតបាត់តំងហើយហ៊ុនសែនឯងធ្វើអញ្ចឹងណាឈួតតំងហ៊ុនសែនឯងនិយាយលើកទី1ត្រូវហើយខ្ញុំឲ្យមេដៃ ណាដល់ពេលនិយាយថ្ងៃហ្នឹងកាត់មកនិយាយថ្ងៃហ្នឹងស្រាប់តែនិយាយកាន់ជើងរុស្ស៊ីកាន់ជើងរុស្ស៊ីគាត់មិននិយាយថាគាត់កាន់ជើងទេគាត់និយាយថាដោយសារប្រទេសគេលោកដៃគាត់ថា បើឲ្យជាឆ្នាំពេទ្យបើឲ្យជាស្អីខ្ញុំថាឈួតសុតតែហ្មងឈួតសុតឲ្យជាឆ្នាំពេទ្យឃើញគេបាញ់ឃើញអាអារុស្ស៊ីនឹងបាញ់មនុស្សងាប់ ឲ្យឆ្នាំពេទ្យមិនផ្ដល់អាវុធឲ្យគេតតាំងការពារពលនភាពទឹកដីគេណាគេមានបានលូកដៃផ្ដល់ទៅហ៊ានឲ្យហ៊ុនសែនចោតអញ្ចេះទៀតនោះចោតអញ្ចេះទៀតនោះចោតថាណែណែណែឲ្យកងទ័ពបរទេស ចូលទៅបំរើកងទ័ពអ៊ុយក្រែនហ៊ុនសែននិយាយចឹងបងប្អូនស្ដាប់អា Fresh New ហ្នឹង ហ៊ុនសែននិយាយចឹងគេផ្ដាល់តែកភ្លើងទេហ៊ុនសែនកុំភ្លើពេកហើយគេអត់មាន ផ្ដាល់យន្តហោះទេប្រទេសបេឡារុសអប្រទេស មួយចំនួន ដែលអ្នកឯងនិយាយថាប្រទេសគេផ្ដាល់យន្តហោះហ្នឹងគេ បានឆ្លើយបដិសេធបាត់ហើយអាព័ត៌មានហ្នឹងព័ត៌មានមិនពិតទេព្រោះប្រទេស ទាំង3នោះសិតតែជាសមាជិករបស់ NATO NATO គេអត់និយាយថាលោកដៃទេ ប្រទេសទាំង3នោះគេបានបដិសេធតែគ្រាន់តែព័ត៌មាននោះចេញមកប្រទេសទាំង3នោះថាទីគេមិនបានឲ្យយន្តហោះណាគេអត់បានឲ្យយន្តហោះចម្បាំងទេប្រទេសមួយចំនួន គេជួយតែកភ្លើងទេគេជួយតែកភ្លើងដើម្បីឲ្យគេប្រយុទ្ធតតាំងតាណាណាអាអាកូនខៀវចន្ទថាគេឲ្យគេឲ្យតែប្រយុទ្ធតតាំងតា ហើយឲ្យទៅជួយឆ្នាំពេទ្យទៅជួយអីឃើញអារុស៊ីបាញ់មនុស្សងាប់ទាំងរស់ទាំងរស់ឲ្យគេឲ្យឆ្នាំពេទ្យអានេះឈួតសុទ្ធត្មងខ្ញុំថាបិទអាប្រវេថោកនឹងទៅអត់ព្រមបិទទេធ្វើឯងចេញឯណាចង់មកធ្វើវិភាកលើកទី1ហើយវិភាកលើកទី2ស្អីចង់ធ្វើនាយករដ្ឋមន្ត្រីវិភាកធ្វើនាយករដ្ឋមន្ត្រី អ្នកនយោបាយមិនចង់មកចង់ធ្វើអ្នកវិភាកប្រភ្លីប្រភ្លើចឹងបានថាអើយអាចចង់ចេះអាចចង់បានល្បីគ្រប់រឿងអឺ ខ្ញុំថាអញ្ចឹងតែមកណាហ៊ុនសែនឯងហ្នឹងឈ្មោះថាអាចង់ល្បីគ្រប់រឿងអាគេលេង Facebook ឯងចង់ធ្វើនាយករដ្ឋមន្ត្រី Facebook អាគេលេង TikTok ទៅចង់ធ្វើនាយករដ្ឋមន្ត្រី TikTok ទៀតអាក្មេងៗលេងអាឡែងលេងអាឡែងអាឡែងនេះ WhatsApp WhatsApp គេប្រើប្រព័ន្ធ WhatsApp ហ៊ុនសែនទៅលេង WhatsApp ទៀតគេធ្វើនាយករដ្ឋមន្ត្រី WhatsApp ដល់ពេល Telegram Telegram គេចាប់ផ្ដើមលេងពឹងពឹងហ៊ុនសែនទៅធ្វើនាយករដ្ឋមន្ត្រី Telegram ទៀតបងប្អូនមើលអូដល់ហើយទៅឥឡូវហ្នឹងគេចង់ធ្វើនាយករដ្ឋមន្ត្រីវិភាគទៀតមិននឹងជាក្តោស្អីទេហ៊ុនសែនអើយហ៊ុនសែនឯងឥឡូវហ្នឹង ជាប្រធានអាស៊ានហ៊ុនសែនឯងកុំប្រើខួរហ៊ុនសែនឯងបើទោះជាហ៊ុនសែនឯងស្រឡាញ់អាពូទីនក៏ដោយអូខេ តែកុំធ្វើជាឆ្កែរបស់គេ ដើម្បីរណបគេអូខេហ៊ុនសែនឯងស្រឡាញ់អាពូទីន ស្រឡាញ់ពួកកុម្មុយនីសស្រឡាញ់ចោះខ្ញុំអត់ហាមឃាត់ការស្រឡាញ់របស់ហ៊ុនសែនឯងទេប៉ុន្តែហ៊ុនសែនឯងនេះក្នុងនាមនាយករដ្ឋមន្ត្រីប្រទេសមួយត្រូវគិតពីផលប្រយោជន៍ប្រទេសខ្លួនឯងកុំភ្លើពេកណាសំបីតែប្រទេសស្វីសដែល ធ្លាប់ជាប្រទេសអព្យាក្រឹតណា អំពើថោករបស់រុស្ស៊ីក៏ស្វិសនៅអាព្យាក្រឹតអត់បានដែរហ៊ុនសែនខ្ញុំប្រាប់ទៅស្វីសជាប្រទេសអព្យាក្រឹតអ្នកណាមិនដឹងហ៊ុនសែនឯងក៏យកលុយទៅទុកនៅស្វីសដែរណាឥឡូវស្វីសក៏ជួយ ដាក់ទណ្ឌកម្មអារុស៊ីនឹងដែរហ៊ុនសែនឯងយល់ទេគឺអារុស៊ីនឹងវាខុស ឥឡូវបើហ៊ុនសែនឯងមិនហ៊ាន ថាអារុស៊ីនឹងវាខុសបិទចពុះទៅ នៅឲ្យស្ងៀមទៅវាគ្រាន់បើជាងព្រុសស្អីធ្វើចង់ធ្វើចង់ធ្វើនយោបាយរដ្ឋមន្ត្រីវិភាគទុកឲ្យអាឡុងទុកឲ្យអ្នកលេង Facebook កពេកកពុកណែនិយាយទៅណាព្រោះពួកខ្ញុំនិយាយខុសក៏វាមិនប្រកាច់ងាប់ដែរប៉ុន្តែបើនយោបាយរដ្ឋមន្ត្រីនិយាយអញ្ចឹងណា គេថាអូអាគាត់នេះមាននិន្នាការរុស្ស៊ីមាននិន្នាការកុម្មុយនីសតាហើយមិនមែនបើអាឡុងនិយាយអត់មានការទូតប្រទេសដតីដតីស្ដាប់ទេណាប៉ុន្តែបើហ៊ុនសែនឯងនិយាយមានប្រទេសការទូតគេស្ដាប់ណាយល់ទេមានប្រទេសការទូតដតីដតីគេស្ដាប់តែបើអាឡុងនិយាយអត់មានណាស្ដាប់ទេតែប្រជាពលរដ្ឋទេស្ដាប់នោះ គ្មានការទូតណាគេមកស្ដាប់អាឡុងទេយល់យល់ទេប៉ុណ្ណឹងអានឹងឲ្យយល់អញ្ចឹងទៅ កុំប្រភ្លឺពេកណាកុំប្រភ្លឺពេកហ៊ុនសែនមែនបងស៊ូសាត់ខ្ញុំចេះតែថាគេមានបងក្រចេះតែថាពួកនេះបានថាអូអស់ចាយ៉ាង បងឲ្យខ្ញុំស្ដាប់តាមពិតខ្ញុំអត់ចង់ឡាយទេថ្ងៃហ្នឹងនោះ ដល់ពេលខ្ញុំស្ដាប់ហ៊ុនសែនទៅខ្ញុំមកពីធ្វើការបដាខ្ញុំឡាយទៀតត្មងទៅបាទខ្ញុំឡាយទៀតត្មងទៅវាហួហេតហួហេតត្មងឃើញប៉ុណ្ណឹងឃើញគេធ្វើបាបកងទ័ពទាំងមូលទៅពាត់រដ្ឋាភិបាលមួយបងប្អូនមើលលោកអឡែងសេលិនស្គីខ្ញុំគ្រាន់តែឃើញមុខគាត់អាណិតហ្មង ហើយគេប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យភាពរបស់គេណាបងប្អូនណាយើងមិនត្រឹមតែអាណិតទេយើងខ្លោចចិត្តទៀតបងប្អូនសម្រាប់ខ្ញុំខ្ញុំចង់ឲ្យ NATO នឹងទៅច្បាំងជាមួយអារុស៊ីហ្មងឲ្យវាចូលទៅពាត់នេះនឹងហើយយើងទៅពីក្រោយវាដាក់ឯងទៅឲ្យអស់បដ ாய் ទៅហើយបើវាប្រើ nuclear weapon អានឹងគិតតាមនឹងទៅទៅដាក់ចំមកកន្លែងរណ្ដៅនុយ clear weapon របស់វាទៅហ៎ឲ្យវាណាណីចឹងអានឹងចិត្តយើងចិត្តយើងណាពីព្រោះយើងអាណិតអាណិតអ្នកនេះនោះគេមិនមែនប្រទេសយើងទេប៉ុន្តែ អ្វីដែលខ្ញុំអាណិតណាអ្វីដែលខ្ញុំអាណិតណាត្រង់គេប្រយុទ្ធដើម្បីការពារសេរីភាពរបស់គេ ការពារបូរណភាពទឹកដីរបស់គេ នេះអ្វីដែលសំខាន់ណាគឺគេប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីគេ និងសេរីភាពរបស់គេយល់ទេហ៊ុនសែនតែហ៊ុនសែនឯងទេដែលសុកចិត្តធ្វើជាឆ្កែគេសម្រាប់លើបន្តុក ខ្ញុំប្រាប់បើសិនណាជាសេលិនស្គីណាបើសិនណាជាលោកសេលិនស្គីហ្នឹងព្រមធ្វើ ជាមិត្តរបស់រុស្ស៊ីម្លេះសំសេលិនស្គីហ្នឹងអត់មានប៉ុណ្ណឹងទេខ្ញុំប្រាប់ ខ្ញុំប្រាប់ទៅប៉ុន្តែសេលិនស្គីគាត់អត់ចង់រស់នៅ ក្រោមអំណាចរបស់ អាកុម្មុយនីសនឹងទេណាគាត់អត់ចង់ឲ្យប្រជាជនរស់នៅ ដោយលំបាកវេទនាគាត់អត់ចង់ធ្វើឲ្យប្រទេសគាត់នឹងដុនដាបតទៅទៀតទេ យល់ទេហើយវាជាសេចក្តីជំរឿសរបស់ពួកគេមិនមែនតែសេលិនស្គីមួយណា កងកម្លាំងគេទាំងអស់មានការឯកភាព គ្នាស្ទើរស្ទើរតែទូទាំងប្រទេស គេមានការឯកភាពគ្នាដើម្បីការពារបូរណភាពទឹកដីប្រទេសជាតិគេទោះជាគេស្លាប់ខ្ញុំប្រាប់ទោះជា ប្រធានាធិបតីនឹងស្លាប់ខ្ញុំប្រាប់ខ្ញុំខ្ញុំឃើញគាត់ខ្ញុំនឹងយកឈ្មោះ Zelensky ដែលជាជនជាតិអ៊ុយក្រែនមកទុកក្នុងបេះដូងខ្ញុំ ពីព្រោះមនុស្សស្លាប់ដើម្បីការពារបូរណភាពទឹកដីខ្លួនឯងគឺជាមនុស្សអស្ចារ្យក្នុងលោកអត់ទាន់មាន អបកាច់ណាធ្វើអញ្ចឹងបានទេខ្ញុំប្រាប់ទៅអត់ទាន់មាន អបកាច់ណាធ្វើអញ្ចឹងបានទេខ្ញុំមើលខ្ញុំមើលបងប្អូនមើលនេះហើយជាអ្វីដែលពួកយើងចង់ជំរាបប្រាប់បងប្អូន ចង់ប្រាប់បងប្អូនថាយើងត្រូវការយើងមើលគេពិតណាស់ថាគាត់មិនមែនជាជាតិសាសន៍យើងទេ ប៉ុន្តែយើងអាចរៀនសូត្រពីគាត់បាន យើងអាចរៀនសូត្រពីគាត់បាន បើខ្មែរយើងចេះស្លាប់ខ្លួនដើម្បីការពារជាតិដោយកលាហោមគង់បងប្អូនអ្នកណាដែលមិនសរសើរកលាហោមគង់យើងស្រឡាញ់សរសើរអ្នកចេះការពារជាតិឥឡូវនេះពួកអាអ្នកក្បត់ជាតិទាំងគោកទាំងគោកយើងនាំគ្នាទៅតសើពួកអាក្បត់ជាតិតើវាសមហេតុសមផលទេ យើងនាំគ្នាទៅត្រោពងទៅលិតពង ទៅលុញពងអាមនុស្សបំផ្លាញជាតិតើវាត្រឹមត្រូវទេឥឡូវបងប្អូន ជួយពិចារណាទាំងអស់គ្នាចំណុចអស់ហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់ទៅហ៊ុនសែនថាហ៊ុនសែនឯងចង់គ្រប់គ្រងរុស្ស៊ីក៏គ្រប់គ្រងទៅប៉ុន្តែហ៊ុនសែនឯងកុំភ្លេចណាហ៊ុនសែនឯងបច្ចុប្បន្នជាប្រធានអាស៊ានហ៊ុនសែនឯងប្រើពាក្យតែមួយម៉ាត់ពីព្រោះនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ទាំង9ណា អាស៊ានទាំងអាស៊ានទាំង10មានតែអាលៀងមួយទេ ដែលវាគ្រប់គ្រងរុស្ស៊ីក្រៅពីនឹង អាស៊ានទាំង9ទៀតគឺនៅអព្យាក្រឹតនៅចំកដាលគឺអាស៊ានធ្វើអញ្ចឹងគឺត្រឹមត្រូវហើយគឺជំរុញឲ្យមានការចរចាគឺត្រឹមត្រូវហើយត្រឹមត្រូវជំរុញឲ្យមានការចរចាខ្ញុំឯកភាពខ្ញុំអត់បដិសេធទេ នៅពេលដែលហ៊ុនសែនឯងតំណាងឲ្យអាស៊ាន ហើយថ្លែងសារនៅ ក្នុងតំណាង អាស៊ាននឹងនៅលើអង្គការសហប្រជាជាតិអាស៊ាននៅចំកដាលហើយជំរុញជំរុញហើយជំរុញទៀតឲ្យមាន ការចរចាឲ្យអ៊ុយក្រែនចង់ចរចាជំរុញឲ្យរុស្ស៊ីចរចា គឺត្រឹមត្រូវ ប៉ុន្តែ សម្ដីហ៊ុនសែនឯងនិយាយថ្ងៃនេះណាហ៊ុនសែនឯងនិយាយខុសហើយខុសស្រឡះហ្មងអានឹងមួយ មួយទៀតបងប្អូននឹងមិនទេហ៊ុនសែនបានឱកាសបានលេសនឹងហើយចាប់ដើមពីពេលហ្នឹងទៅបងប្អូនចាំមើលហ៊ុនសែនយកលេសសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងប៉ះពាល់នឹងសេដ្ឋកិច្ចហ៊ុនសែនចាប់ផ្ដើមត្អូញត្អែហើយមន្ត្រីរាជការមួយចំនួនដែលហ៊ុនសែនអត់មានលុយបើកប្រាក់ខែឲ្យ បងប្អូន ថាចាំមើលបំហ៊ុនសែនយកលេសហ្នឹង ដើម្បីធ្វើជាឧបករណ៍ថាអូសេដ្ឋកិច្ចយើងអត់ដើរដំណើរការមិនល្អទី1សេដ្ឋកិច្ចវិបត្តិកូវីដផងទី2សេដ្ឋកិច្ចណែដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងឥឡូវសាំងឡើងថ្លៃឡើងអីសួរសាំងនឹងហ៊ុនសែនយកពីណាមកសាំងលក់នៅក្នុងប្រទេសកម្ពុជាយកពីរុស្ស៊ីមកឬក៏យកពីណាមកណាយកពីណាមកណាអានឹងអញ្ចឹង អានឹងបងប្អូនជួយពិចារណាទៅហ៊ុនសែនកំពុងរលេះឲ្យខ្លួនឯងល្អបងប្អូនពីថ្ងៃហ្នឹងទៅ សង្គ្រាមរុស្ស៊ីអត់ទាន់ចប់ហើយទនកម្មរុស្ស៊ីអត់ទាន់ចប់ណាបងប្អូនចាំមើលហ៊ុនសែនយកលេះចឹងហើយបានជាហ៊ុនសែនមុខស្រស់ស្រាយតាអូ ពេលនេះទៅពេលអញទៀតហើយហ៊ុនសែននឹងយកលេះទាំងអស់ហ្នឹងស្អីស្អីឡើងថ្លៃហ៊ុនសែននឹងយកលេះហ្នឹងមិនដោះស្រាយ ហើយពួកអាឈ្មួញពុកអលួយនិងពួកអាឈ្មួញទុច្ចរិតមួយចំនួន វាព្យាយាមតម្លើងតម្លើងរបស់តម្លើងតម្លៃវាព្យាយាម វារកបាននៅក្នុងពេលដែលវា មាន ភាពចលាចលនឹងគឺពួកឈ្មួញទុច្ចរិតហើយសួរថាតើរបស់ យើងយកពីណាមកខ្លះរបស់យើងយកពីអាស៊ីនិងអាស៊ីដូចគ្នាមានតែយកពីណាមក យកពីអាស៊ីនិងអាស៊ីហ្នឹងយកពីចិនយកពីអីហើយចិនមានបញ្ហាអីជាមួយអត់មានផងណាខ្មែរយើងឯណាទៅយករបស់ពីរុស្ស៊ីមកអត់ទេបាទសង្ស័យខ្មែរយើងមិនដែលទិញអូស្ម៉ានពីរុស្ស៊ីផងក៏មិនដឹងអីមិនដឹងយើងអត់យើងអត់ដឹងណាអានឹងចឹងហ៎បងប្អូនណាចឹង បានខ្ញុំចង់ជំរាបប្រាប់ជូនបងប្អូនពាក់ព័ន្ធនឹងសម្ដីហ៊ុនសែននឹងការពីរុស្ស៊ីនិយាយការពីរុស្ស៊ីឆ្កអញ្ចឹងទៅខ្ញុំចង់ផ្ដាំទៅហ៊ុនសែនដល់មួយម៉ាត់ទេពីថ្ងៃហ្នឹងទៅហ៊ុនសែនឯងបិទជាពុះកុំនិយាយឲ្យគេសរសើរកុំចង់ធ្វើនាយករដ្ឋមន្ត្រីវិភាគនយោបាយអន្តរជាតិអូខេហើយបើចង់ធ្វើជាអ្នកវិភាគឈប់ធ្វើនាយករដ្ឋមន្ត្រីទៅណា ខ្ញុំធ្វើទៅឲ្យអាឡុងទៅធ្វើម្ដងទៅយល់ស្អីគេ នៅសុកសុកចង់ធ្វើអ្នកវិភាគនាយករដ្ឋមន្ត្រីវិភាគ Facebook ណាចឹងហើយបានថាវាពិបាកមែនដោយអភ័យវណ្ណៈវិញនិយាយវិញនិយាយថាវិញនិយាយដូចប្រធានាធិបតីប្រេស៊ីលចឹងអភ័យវណ្ណៈកូនចៅហ៊ុនសែនហ្នឹង វាថានឹងហើយដោយសារតែប្រជាជនអ៊ុយក្រែននឹងផ្ញើវាសនាទៅលើតារាកំ pl ែងអញ្ចឹងខ្ញុំឮតែអញ្ចឹងខ្ញុំទៅសេតែហ្មងខ្ញុំទៅសេដាក់ថាតារាកំ pl ែង រស់ដើម្បីការពារប្រទេសជាតិនិងការពារសេរីភាពអធិបតេយ្យភាព ចំណែកឯបរោះខ្វាក់ភ្នែកមកចំហៀងរស់ដើម្បីតែបំផ្លាញជាតិធ្វើបាបពលរដ្ឋខ្លួនឯង។ ហើយខ្ញុំដាក់ថាខ្ញុំរៀនរសេរតាមអភ័យវណ្ណៈខ្ញុំមិនមែនគ្រប់ត្រខ្ញុំមិនមែនការពារលោកសេលិនស្គីទេប៉ុន្តែយើង អត់ត្រូវឌីលគាត់ទេគាត់ជាអ្នកកំ pl ែងប៉ុន្តែគាត់ជាមនុស្សគាត់ជាអ្នកនាំសេចក្តីរីករាយអ្នកកំ pl ែងនាំរីករាយឲ្យយើង right នៅពេលដែលយើងកើតទុកយើងមើលកំ pl ែងអ្នកកំ pl ែងនាំសេចក្តីរីករាយឲ្យយើង យើងត្រូវការនាយករដ្ឋមន្ត្រី ដែលនាំសេចក្តីសុខនិងសេចក្តីរីករាយឲ្យយើង។ វាគ្រាន់បើជាងយើងទៅគោរពមនុស្សមិនគ្រប់លក្ខណៈខ្វាក់ភ្នែកមកជាហ៊ានធ្វើនាយករដ្ឋមន្ត្រី ចង្រៃពេញប្រទេសធ្វើអាយ៉ងគេពេញប្រទេសយល់យល់ទេដូច្នេះហើយបានជាខ្ញុំបានជាខ្ញុំនិយាយថាអភ័យវណ្ណៈនេះអាសត្វប្រមាត់ប្រមងនេះវានិយាយអត់ដឹងអីទេអញ្ចឹងហើយបានជាខ្ញុំកាច់វាមកក្តាំងទៅខ្ញុំឃើញវាតសេអញ្ចឹងទៅខ្ញុំកាច់វាមកក្តាំងអញ្ចឹងទៅខ្ញុំដាក់វាអញ្ចឹងទៅ ដើម្បីកុំឲ្យគំនិតកុម្មុយនីសរបស់វានឹងវាជ្រៅពេកទោះជាវាមានកុម្មុយនីសក៏ដោយប៉ុន្តែកុំឲ្យវាធ្ងន់ពេកកុំឲ្យវាធ្ងន់ពេកកុម្មុយនីសក៏មានខុសមានត្រូវដែរកុម្មុយនីសក៏ត្រូវដឹងខុសដឹងត្រូវដែរណាកុម្មុយនីសក៏ត្រូវមានសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ដែរណាអាណាកុម្មុយនីសបាត់បង់សច្ចធម៌យុត្តិធម៌មនុស្សធម៌ហើយកុម្មុយនីសរបស់ពួកវានឹងអានឹងមិនមែនកុម្មុយនីសទេអានឹងឆ្កែនិយាយចំទៅមកទៅអាណាមានចិត្តឈ្គួរចឹងដោយអាអធិរាជមហាសាយស្អីគេចឹង វានិយាយវានិយាយថាសុំឲ្យអាអាអាអាអារុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែរខ្ញុំថាអីអាឆ្កែខ្ញុំឃើញវាសរសេរជាមួយណាគេនោះណាខ្ញុំថាអាឆ្កែឈួតអានឹងអត់ដឹងខ្ចល់អីត្មងវាចេះតែនិយាយឲ្យតែលឺត្មងចេះតែនិយាយឲ្យតែលឺត្មង គ្រាន់តែប្រពន្ធវាងាប់ដោយសារជំងឺ បងប្អូនវាស្រែកយំដូចឆ្កែខ្ញុំខ្ញុំយល់យើងឈឺចាប់អូខេប្តីប្រពន្ធស្លាប់ឈឺចាប់យំខ្ញុំទទួលស្គាល់ខ្ញុំទទួលស្គាល់ប៉ុន្តែ អាមួយនឹងវាយំដាក់ Facebook អាមួយនឹងវាយំដាក់ Facebook មានន័យថាប្រពន្ធវាងាប់វាយំដាក់ Facebook វាយំលំប៉ាអូខេ ដល់ពេលវាឃើញរុស្ស៊ីមកបាញ់គេរុស្ស៊ីចង់ប្រើអាវុធនុយក្លេអ៊ែរវាថាឲ្យរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរទៅអញ្ចឹងមានន័យថាអានឹងរៀនមកពីគ្រូអាដេរិឆានវាចង់ឃើញគេស្លាប់ណាស់អាតមិលនឹងគេ វាចង់ឃើញគេស្លាប់ហើយអាវុធនុយក្លេអ៊ែរហ្នឹងកាលណាប្រើវាមានថារុស្ស៊ីហើយថាមើលមើល ពេលដែលអារុស៊ីបាញ់គេមានប្រព័ន្ធចាប់និងមានប្រព័ន្ធបាញ់កំទេចមីស៊ីលចុះបើសិនណាជាតបសម្ព័ន្ធ NATO គេដាក់ទៅអារុស៊ីវិញតើប្រជាជនមានស្អីមានស្អីទប់ប្រជាពលរដ្ឋស្លូតត្រង់របស់រុស្ស៊ីមានស្អីទប់ហើយគិតមើលមើលហើយគិតមើលមើលម៉ែគេម៉ែយើងបងគេបងយើងពិតណាស់ជាជាតិសាសន៍ដូចគ្នាប៉ុន្តែគេមានជីវិតដូចគ្នាតា ហែងអីក៏គ្មានមនុស្សធម៌អីសំបីតន្តិចចឹងណាហែងមានថ្ងៃណាមួយគេបាញ់ក្បាលហែងគេធ្វើបាបហែងហែងស្រែកយំហែងអាសាស្រែកយំណាស់នៅពេលដែលគេធ្វើបាបហែងគេជិះជាន់ហែងហែងអាសាស្រែកយំណាស់គ្រាន់តែគេជិះជាន់ហែងប៉ុណ្ណឹងផងគ្រាន់តែគេមើលងាយហែងប៉ុណ្ណឹងហែងអាសាស្រែកយំឥឡូវហែងគ្រប់ត្រឲ្យរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរយីអាចំគួត ឯងណាបើឯងកូនចៅអញវិញណាអញហៅឯងមកទាត់5ជើងអាភាសាហ្នឹងពីព្រោះភាសាអមនុស្សធម៌ឯងយល់ទេភាសាហ្នឹងភាសាអមនុស្សធម៌បើយើងឃើញអាអំពើអាក្រក់យើងនាំគ្នាទប់ស្កាត់បើសិនណាជាអំពើអាក្រក់នឹងវាកើតឡើងដោយសារមនុស្សដែលយើងស្រឡាញ់ ហើយអាមនុស្សដែលយើងស្រឡាញ់គោរពនឹងវាចង់ធ្វើទៅដាក់អ្នកដតីធ្វើឲ្យអ្នកដតីបាត់បង់ជីវិត ហើយត្រូវតែការពារខាត់មេយើងនឹងកុំធ្វើអញ្ចឹងគេមានជីវិតគេដែរអានេះគឺជាធម៌របស់ព្រះយើងទៅខាត់ទៅខាត់មិនមែនមានន័យតែយើងគ្រប់គ្រងគេនោះទេយើងយើងខ្លាចគេនោះបាត់បង់ជីវិតហើយគេបាត់បង់ជីវិតហើយសួរថាវាមានដូចខ្ញុំនិយាយចឹងវាមានអាវុធនុយក្លេអ៊ែរតែអារុស៊ីហ្នឹងហ៎ ហើយគេអត់មានទេហើយបើគេវាដាក់មកស្លាប់ប្រជាជន យើងដាក់ទៅស្លាប់ប្រជាជនវាឥឡូវដាក់ទៅដាក់មកនឹងចំណេញអ្នកណាស្លាប់តែអ្នកស្លូតត្រង់ហ្នឹងហើយគេថាប្រទេសអញអញអញមិនប៉ះពាល់អាអតិរាជមហាសាញអញប្រាប់ឯងហើយមើលគ្រាន់តែប៉ះពាល់រឿងព្រេងហ៊ុនសែនថាប៉ះពាល់បាត់ចុះតម្រាំបើប្រើអាវុធនុយក្លេអ៊ែរសង្គ្រាមលោកលើកទី3ទៀត ហើយស្មានតែឯងនឹងរស់នៅបានសុខឯងក៏ដូចមែអាប្រេតក៏ដូចមែអាភ្លឺនិយាយប្រភ្លឺប្រភ្លឺអត់ដឹងអីបងប្អូនអាមនុស្សណានិយាយអញ្ចឹងចឹងបងប្អូនចំណាំទុកអាពួកនឹងរៀនពីសัตว์នរកសัตว์ប្រេតមកណាសំណាងឯងកូនចៅអាម៉ាណែតកូនចៅហ៊ុនសែនហើយបើកូនចៅអញវិញណា អ្នកណាហ៊ានប្រើភាសាអមនុស្សធម៌អញ្ចឹងបើកូនចៅអញចាំវិញអញប្រាប់ហើយឯងមកទាត់5ជើងថ្ងៃក្រោយឈប់ឲ្យនិយាយអញ្ចឹងទៀតហើយអញតែគេធ្វើដាក់គេហើយយកតែគេមិនមែនសាច់ញាតិឯងហើយអត់ឈឺចាប់ចុះបើសិនណាជាថ្ងៃណាមួយគេធ្វើដាក់សាច់ញាតិឯងគេនិយាយអញ្ចឹងដាក់សាច់ញាតិឯងឈឺចាប់អត់អញគិតថារឿងអីដែលឯងមិនឈឺចាប់ហើយអត់មានមនុស្សធម៌អីសំបីតែបន្តិចសោះអញ្ចឹងណា ពួកឯងនឹងទៅរៀនពីណាមកនេះពួកអាបរិវាបីសាច់អញ្ចឹងបងប្អូនណាខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចាស់ណាបងប្អូនខ្ញុំអត់មានអីទេខ្ញុំគ្រាន់តែចង់ឆ្លើយតបទៅនៃពីរហ្នឹងឯងទី1គឺទៅលើបញ្ហាសេដ្ឋកិច្ចនិងកម្លាំងបាយរបស់រុស្ស៊ីចូលមកអ៊ុយក្រែនខ្ញុំគ្រប់គ្រងខ្ញុំនៅ ជាមួយអ៊ុយក្រែនខ្ញុំនៅជាមួយអ៊ុយក្រែនខ្ញុំដាក់ទួងជាតិណាខ្ញុំដាក់ទួងជាតិ ហេតុអីបានជាខ្ញុំ ដាក់ទូងជាតិខ្ញុំជាខ្មែរហើយខ្ញុំនៅជាមួយអ៊ុយក្រែនមានន័យថាខ្ញុំពេញចិត្តការតស៊ូរដ្ឋាភិបាលអ៊ុយក្រែនការពារអធិបតេយ្យពូណភាពទឹកដីរបស់គេខ្ញុំគ្រប់គ្រងប្រជាជន របស់អ៊ុយក្រែនដោយសារតែប្រទេសអ៊ុយក្រែនជាប្រទេសរង គ្រោះមិនមែនជាប្រទេសនាំគ្រោះឲ្យដល់ប្រទេសគេ ខ្ញុំអត់គ្រប់គ្រងរុស្ស៊ីដាច់ខាត ពីព្រោះទង្វើរបស់រុស្ស៊ីគឺជាទង្វើឈ្លានពានសតសាតមិនមែនជាទង្វើ ត្រឹមត្រូវស្របតាមច្បាប់ជាតិនិងអន្តរជាតិឡើយដូច្នេះខ្ញុំអត់គ្រប់គ្រងទេរុស្ស៊ីធ្វើត្រូវខ្ញុំគ្រប់គ្រងតែបើរុស្ស៊ីធ្វើមិនត្រូវខ្ញុំអត់គ្រប់គ្រងទេដាច់ខាតហើយខ្ញុំមិនគ្រប់គ្រងរដ្ឋាភិបាលរុស្ស៊ីមិនមែន ប្រជាជនរុស្ស៊ីទេខ្ញុំខឹងអាពូទីន តែមិនខ្ញុំមិនខឹងប្រជាជនរុស្ស៊ីទេ អានឹងនិយាយគ្នាឲ្យច្បាស់និយាយគ្នាឲ្យច្បាស់ខ្ញុំខឹងតែមេដឹកនាំឯងអញ្ចឹងបងប្អូនណាយើងនាំគ្នាការពារយុត្តិធម៌សច្ចធម៌និង មនុស្សធម៌ទាំងអស់គ្នាណានាំគ្នាធ្វើអញ្ចឹងពីព្រោះមនុស្សកាលណាបើដើរក្បត់សច្ចធម៌យុត្តិធម៌និងមនុស្សធម៌ហើយអានឹងលែងទៅជាមនុស្សហើយធ្វើជាសត្វតិរិឆានវិញទៅគាត់បើជាងសត្វតិរិឆាន នៅចេះស្រឡាញ់យើង ចុះបើពួកវាអត់ចេះស្រឡាញ់យើង ផងធ្វើម៉េចសត្វតិរិឆានដតីយើងចេះស្រឡាញ់វាយកវាមកអោបថើបជាសត្វតិរិឆាន ផង ចុះតម្រាំមនុស្សជាតិដូចគ្នារឿងអីដែលយើងចង់ឃើញគេស្លាប់ខ្ញុំក៏មិនចង់ឃើញតបរុស្ស៊ីស្លាប់ខ្ញុំក៏មិនតង់ឃើញតបអ៊ុយក្រែនស្លាប់ប៉ុន្តែមិនដឹងធ្វើម៉េចអ្នកណាជាអ្នកបញ្ជាគឺអាមេណា ហើយយើងនៅសុកសុកយើងអ្នកដតីយើងគួរតែជួយឈឺចាប់ចំពោះអ្នករងគ្រោះយើងបែរទៅជាជំរុញឲ្យពួកមហាអំណាចប្រើ អាវុធនុយក្លៀរទៀតអានឹងគឺពួកអាថោកអានឹងຕົកຕົកអាណានិយាយភាសាខ្លាំងខ្លាំងអញ្ចឹងຕົកຕົកមែនណាខ្ញុំຕົកហើយខ្លាំងហើយនិយាយចូលចិត្តភាសាអញ្ចឹងចឹងហើយចូលចិត្តណាចូលចិត្តណាអាភាសាអមនុស្សធម៌ហ្នឹងហើយចូលចិត្តຕົកហើយຕົកហើយម្ដុំ ទុកឯងម្ដងកត់ឯងទុកម្ដងណានៅក្នុងបញ្ជីខ្មៅក៏ដូចមាក់អាប្រភ្លើកាន់ពុទ្ធសាសនាល្អពេកប៉ុន្តែភាសាចេញមកអមនុស្សធម៌ក៏ចេះនិយាយដែរអឺអមនុស្សធម៌ក៏ចេះនិយាយដែរចឹងបងប្អូនណាខ្ញុំសូមអរគុណច្រើនបងប្អូនណាជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយជួបគ្នានៅពេលដ៏សមគួរទៀតទៀតណាសូមអភ័យទោស បើសិនណាជាការនិយាយរបស់ខ្ញុំមានការធ្ងន់ស្រាខុសត្រូវអីសូមគុំប្រកែប្រកាន់ទេណាបាទបាទលីហៀងលីហៀងអត់អីទេខ្ញុំនឹងនិយាយពីកម្មសខាតទៅទៀតអត់អីអរគុណសូមជម្រាប លា បាទអរគុណ